អនុមោទនីបាទយើងបែរមកកាន់លោកចាស់គ្រូទាំងអស់គ្នាហើយនឹងផ្ដើមការរតនាលោកចាស់គ្រូដើម្បីសម្ដែងពធដោយតទៅមុននឹងចាប់ផ្ដើមកម្មវិធីរតនាលោកចាស់គ្រូសម្ដែងពធសូមអញ្ជើញវិសាលមានប្រសាសន៍បន្តិចយើងកម្មវិធីនេះយើងធ្វើអីខ្លះដើម្បីឲ្យលោកចាស់គ្រូបានជ្រាបបាទសូមអញ្ជើញកណ្ណានមស្ការលោកម្ចាស់គ្រូដោយសេចក្តីគោរពគោរពជម្រាបសួរបងប្អូនទាំងអស់ ថ្ងៃនេះបានប្រពតក្ខណានុបទាននៅទិសចំពោះបាដែលបានធ្វើមរណកាលទៅអឺបានមួយខែអឺបាន10ខែ18ថ្ងៃថ្ងៃនេះ ហើយក៏ជួនពេលម៉ាក់មកលេងផងទៅក៏បានយកកិច្ចហ្នឹងធ្វើគម្រប់អត់ទឹះ សរុបហើយមួយឆ្នាំបាច់មួយឆ្នាំធ្វើតេកណានុពទានទិញទួយនៅស្រុកខ្មែរទៅនៅនេះជុំកូនជុំចៅអញ្ចឹងក៏បានភាសាមួយម៉ាក់ទៅក៏បានសម្រេចធ្វើតេកណានុពទានថ្ងៃនេះអឺទើសជូនប៉ាឲ្យហើយបានអឺម៉ាក់គាត់មកជុំគ្នាជុំបងជុំប្អូនទាំងអស់គ្នាអញ្ចឹងហ្នឹងហើយអត់មានអីទេតែមានតែប៉ុណ្្នឹងទូលំចាស់គ្រូជ្រាបប៉ុណ្្នឹងទៀតហ្នឹងអត់និយាយ ណាអញ្ចឹងសូមនិមន្តលោកចាស់គ្រូ តែម្ដង ជាបឋមសូមនមស្ការគុណកៅទាំង3ដោយសេចក្តីគោរពជ្រះថ្លាដល់គង់ពោះសូមនមស្ការព្រះថេរៈទាំងឡាយដែលអាចនឹងកំពុងទស្សនាឬក៏នឹងទស្សនាតទៅ ប្រានពោញាតិញោមពុទ្ធបរិស័ទទាំងអស់ជាពិសេសគឺ អឺសម័យដើមទៀនប្រធានបនគឺឧបាសិកាសាលីនសឹងសាលីនណាហើយកូនប្រុសវិសាលជាមាន កូនផ្សេងទៀតមកនេះណាអូអូសើតិចទាំងអស់មែនណា សម្រាប់ទាំងអស់បាទហ្នឹងហើយចឹងបានកម្មវិធីឡើងបណ្ណាន័យស្មាស្មានថា4 10នាក់អីណាច្រើនឲ្យតែអង្គុយរៀងច្រើនច្រើនបានជានឹកឃើញការដើរនៅសុកខ្មែរ ចឹងជាកម្មវិធីដែលប្រពនឹកដល់គុណូបការៈរបស់លោកពុកឈ្មោះសម្រិទ្ធសម្បត្តិអញ្ចឹងហ៎អាសម្បូរណាណាសម្រិទ្ធសម្បូរបាទណាអត់អត់អីអញ្ចឹងចាំជាងហ្នឹងហើយធ្លាប់ខុសអញ្ចឹងទៅចាំ ហ្នឹងហើយឃើញឈ្មោះគ្រាន់តែជាការសន្មត់ទេហ្នឹងហើយឈ្មោះស្រេចគេដាក់ហ្នឹងហើយហើយគ្រប់យ៉ាងมันมันវិលមកតាមការផន់ច្រឡំរបស់យើងទេទោះយើងច្រឡំរឿងរបស់យើង ដូចច្រឡំផ្លូវមិញអញ្ចឹងណាហ្នឹងហើយ យើងអាចនិយាយថាវងវែងផ្លូវប៉ុន្តែផ្លូវវាមានវែងអីវាវែងតែមនុស្សណែហ្នឹងហើយនៅក្នុងសភាវៈធัวទាំងឡាយក៏ដូចគ្នាចឹងដែរចង់សัตว์លោកនឹងគិតមិនគិតទៅណាចង់ជឿជឿទៅចង់មិនជឿហើយទៅហើយ សភាវៈដែលកើតពីបច្ច័យកើតហើយត្រូវរលត់ទៅវិញអត់តាមយើងចង់ទេដូចជាបាសក់សម្រាប់សម្បូរអញ្ចឹងហ្នឹងហើយតាមក្តីសម័យតាមវត្ថុបំណងរបស់ក្រមគ្រួសារមុនថ្ងៃកើតហេតុតែបន្តិចហ្នឹងមិនដែលគិតថា ហេតុបែបហ្នឹងវាកើតឡើងទេហ្នឹងគឺមិនអាចទេហ្នឹងហើយក្រុមគ្រួសារផ្សេងផ្សេងទៀតក៏អញ្ចឹងដែរដូចបង្ឆេងថ្ងៃមុនហ្នឹងទៅទៅនឹងគិតកម្រងថានំម្ដាយដើរលេងហ្នឹងហើយមិនមែនបំណងថាទៅធ្វើបុណ្យសពម្ដាយទេហ្នឹងហើយ ចឹង it is what it is ហ្នឹងស្អីយ៉ាងម៉េចគឺអញ្ចឹងចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គប្រើបច្ចេកទេស ច្រើនមែនទែនដើម្បីពន្យល់សត្វលោកហ្នឹងឲ្យ ដឹងនៅអ្វីដែលពិតដែលមានស្រាប់ហ្នឹង ដោយមានវិធីសាស្ត្រច្រើន ប្រើពេលវេលាច្រើនប៉ុន្តែចុងក្រោយ គឺត្រង់ដែលឲ្យសត្វលោកនឹងចម្រើនបញ្ញាឃើញនៅសភាវៈធម្មតាហើយធម្មតាស្រាប់ធម៌ទាំងឡាយគឺធម្មតាស្រាប់ហើយនៅពេលនេះជុំគ្នានៅទីនេះសិតតែធម្មវាគ្មិនពិសេសពិសេសណាអឺ យើងអាចបង្កើតជាធម្មសន្តានាទៅក៏បានមកអង្គុយស្ដាប់អាត្មាទេសហ្នឹងវាបាន1ម៉ោង2ម៉ោងចង់ឲ្យនិយាយចេះទៅតែណាអឺដូរបរិយាកាសពេលដូរសំឡេងទៅវាអ្នកស្ដាប់ហ្នឹងក៏ប្លែកហ្នឹងហើយអញ្ចឹង ទោះបីជាពធនឹងពរនីច្រើនយ៉ាងណា មានវិធីសាស្ត្រនិយាយច្រើនប៉ុណ្ណាប៉ុន្តែវត្ថុបំណងនឹងកាលណាបើសត្វលោកនឹងចម្រើនបញ្ញាទទួលនឹងសភាវៈដែលមានពិតនឹងហើយបានកំណត់ ដឹងនៅសភាវៈនឹងតាមសេចក្តីពិតហើយលែងញាប់ញោហើយនោះហើយគឺជារឿងដែលចប់ ហើយបើទោះជាទៅដល់ណា ធ្វើអ្វីបានជោគជ័យអ្វីក៏ប៉ុន្តែបើបញ្ញាមិនទាន់បានទៅដល់សភាវៈពិតនឹងទេ មានន័យថានៅវងវែងនៅក្នុងសង្សារវដ្តនៅឡើយពាក្យថាវងវែងនៅក្នុងសង្សារវដ្តគឺវងវែងនៅក្នុងអារម្មណ៍ចឹងណានៅក្នុងអារម្មណ៍នៅក្នុង object នៅក្នុងរូបសម្លេងក្លិនរសផតថាពៈ ខំមានអារម្មណ៍ហ្នឹងអញ្ចឹងយើងអាចដឹងដែរកាលណាយើងរៀនពីសភាវៈទាំងអស់ហ្នឹងយើងអាចដឹងថាខណៈណាវង្វេងខណៈណាមិនវង្វេងបើយើងអត់បានសិក្សាអត់បានរៀនសូត្រទេអឺវាអត់មានឱកាសដើម្បីពិនិត្យថាខណៈណាវង្វេងខណៈណាអត់វង្វេងវាអត់ដឹងហ្នឹងហើយ តែបើសិនជាយើងបានសិក្សាពីសភាវៈសន្តានាពីសភាវៈរឿយរឿយរឿយរឿយជាការពិតណាស់គឺលេះនៅមានជាធម្មតាប៉ុន្តែវាមានអឺគុណសម្បត្តិពិសេសមួយ គឺត្រង់ដែលដឹងថាវងវែងដូចផ្លូវអញ្ចឹង ពេលវងវែងបើដឹងថាវងវែងរសួរអត្រេះសារឡើងវិញប៉ុន្តែបើកំពុងវងវែងហើយជឿជាក់ថា ច្បាស់កាន់តែឆ្ងាយ កាន់តែឆ្ងាយទៅឆ្ងាយទៅអញ្ចឹងមិននឹកឃើញគាថាមួយដែលព្រះបរមគ្រូត្រាស់ថាយោពាលੰងមញ្ញតិពាលោបុគ្គលពាលក៏ប៉ុន្តែ ដឹងខ្លួនថាពាលណាបុគ្គលនឹងคล้ายជាបណ្ឌិតបាន ខ្លះអាមិនបានคล้ายជាបណ្ឌិតបានខ្លះព្រះអង្គបញ្ជាក់ថាព្រោះហេតុតែដឹងតែខ្លួនពាលនឹងតែមក ហ្នឹងពេលខ្លែជាបណ្ឌិតបានខ្លះព្រោះហេតុតែដឹងថាខ្លួនឯងពេលនឹងឯងប៉ុន្តែបុគ្គលពេលសម្គាល់ថាខ្លួនឯងជាបណ្ឌិត នោះទៅពេលមែនទែនព្រោះសម្គាល់ខុសល្ងងហើយសម្គាល់ខុសទៀតអញ្ចឹង double ហ្នឹងហើយអញ្ចឹងតួដឹងថាពេលក្នុងទីហ្នឹងដែលខ្លាយជាបណ្ឌិតតួដឹងហ្នឹងគឺបញ្ញា មិនមែនព្រះអង្គសំដែងមកដើម្បីក្រំតែលើកសរសើរឲ្យយើងសប្បាយចិត្តមែនទេគឺជាការពិតអត់មានធម្មជាតិក្រៅពីបញ្ញា ដឹងថានឹងជាអកុសលទេណាមាន តែបញ្ញាទេដែលដឹងច្បាស់ថានេះជាអកុសលនេះជាទុច្ចរិតនេះជាមិច្ឆាទិដ្ឋិហ្នឹងហើយ មិឆាទិដ្ឋិហ្នឹងវាច្បាស់ដែរណាធោះទាំងអស់វាស្អាមានច្បាស់រៀងខ្លួនហ្នឹងហើយអឺដូចដូចមោហៈអញ្ចឹងបើជាធម្មតាយើងប្រែថាវង្វេងឬក៏ងងឹតឬក៏បិទបាំងសភាវៈប៉ុន្តែវាច្បាស់របស់វាដែរច្បាស់ខាងអាបិទហ្នឹងហ្មងវាច្បាស់របស់វាដែរណាវាមាន power របស់វាមានអំណាចរបស់វាហ្នឹងទិដ្ឋិចឹងដែរ ប្រែថាវង្វេងចាក់សភាវៈឬក៏ការយល់ខុសយល់មិនត្រូវប៉ុន្តែតួខ្លួនវាវាមានធម្មពលមួយយ៉ាង គឺត្រង់ដែលនាំសភាវៈធម៌ឲ្យយល់ខុសនឹងឯងវា perfect របស់វាដែរនឹងកាលណាវាខ្លាំងឡើងខ្លាំងឡើងរហូតដល់ទៅនិយតមិឆាទិដ្ឋិគ្មានអីទប់វាជាប់ឯងឃើញទេអញ្ចឹងអញ្ចឹងវាមានតួនាទីរបស់វាសំខាន់អញ្ចឹងដែរ ហ្នឹងហើយដល់ទៅបញ្ញាវាមានទូនាទីបើកសភាវៈដែលងងឹតហ្នឹងឲ្យភ្លឺឡើងឲ្យឃើញថាស្អីជាស្អីទូនាទីវាបានត្រឹមប៉ុណ្្នឹងហ្នឹងហើយអញ្ចឹងអឺមេគារបស់ព្រះបរមគ្រូនឹងអត់មាន អីពិសេសជាងការពន្យល់សត្វលោកនឹងឲ្យអយល់នៅ ការបង្រៀនទាំងអស់ហ្នឹងឲ្យចូលទៅដល់ថ្នាក់បដិបត្តិគឺថ្នាក់យល់នៅសភាវៈតាមសេចក្តីពិតហ្នឹងហើយអញ្ចឹងបានបដិបត្តិជាភាសាបាលីខ្មែរយើងប្រើជាភាសាคลายពីសំស្ក្រឹតផងថាជាប្រតិបត្តិប៉ុន្តែតួបដិបត្តិនឹងមិនមែនជារូបធម៌ទេ តួបដិបត្តិនឹងគឺជានាមធម៌សុទ្ធមកគឺមកពីបដិនិងបតិណាបដិនិងបតិបតិនឹងប្រែថាដល់បបដិនឹងពេលន័យថាចំពោះឬក៏ដល់ត្រង់ចំសភាវៈដែលគួរដល់នឹងឯងជាងបានអង់គ្លេសគេប្រែពាក្យបរិយ័តបដិបត្តិ និងបដិវេតហ្នឹងគួរឆាប់យល់អឺការសិក្សាពីនិយមន័យមួយមួយនៃការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធហៅថា theoretical understanding គឺសិក្សាឲ្យយល់នៅពាក្យបង្រៀនរបស់ព្រះបរមគ្រូមិនមិនពាក្យរបស់អាចារ្យមិនពាក្យណាណាគឺ ពាក្យបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធ នឹងហើយដល់ទៅវិឈានទៅដល់ understanding ជាលក្ខណៈបដិបត្តិគឺគេប្រើពាក្យ direct understanding direct understanding ចឹងឃើញសិតទៅជាតួជាតួនាទីរបស់បញ្ញាណាហ្នឹងហើយកាលណាយើងយល់ពាក្យហ្នឹងកាន់តែច្បាស់ទើបយើងលែងមានសេចក្តី សង្ស័យថា ហេតុអីបានជា សម័យព្រះបរមគ្រូ មនុស្សអង្គុយស្ដាប់ធម៌អត់មានតាំងចិត្តធ្វើអីទេក៏ប៉ុន្តែ មនុស្សសម្រេចគុណធម៌បានតើការដែលគេអង្គុយស្ដាប់ធម៌ហើយស្រាប់តែសម្រេចគុណធម៌នោះសម្រេចឯងដោយ មិនបដិបត្តិឬមិនមែនទេបដិបត្តិមាននៅក្នុងនោះ បើមិនមានបដិបត្តិនៅក្នុងនោះ ការចាក់ធ្លុះហៅថាបដិវេតមិនមានដូច្នេះវាកាន់តែបង្ខិតអត្តន័យឲ្យយើងដឹងថាតួបដិបត្តិគឺជាការដល់នៅសភាវៈរបស់បញ្ញា បញ្ញាធ្វើការ ដឹងដល់សភាវៈមែនទែនរូបដឹងថារូបមែនទែនសំឡេងដឹងថាសំឡេងមែនទែនខណៈដែល បញ្ញាវាកើតឡើង ទល់នឹងសភាវៈនឹងឯងបញ្ញានោះគឺជាបញ្ញាឋានៈបដិបត្តិមិនមែនបញ្ញាគិតទេឃើញទេប៉ុន្តែដោយសារយើងប្រែពាក្យបដិបត្តិមិនត្រូវ យើងទៅប្រែថាបដិបត្តិនឹងប្រែថាធ្វើឬក៏បដិបត្តិប្រែថាប្រព្រឹត្តអញ្ចឹងវាទៅជាឲ្យឃើញថាជាសកម្មភាពរហូតដល់តែយើងអឺ អាចលើកជាចំនួនឆ្លោះតោះតែងគ្នានៅក្នុងកិច្ចសិក្សានិងការប្រតិបត្តិថាការសិក្សានៅរូបធម៌នាមធម៌ការសិក្សានៅសតិប្បដ្ឋានបប្រតិបត្តិជាដើម ការក្រន់តែនិយាយឬក៏សន្ទនាសាកឆានឹងបានតែថាជាងថាយ៉ាងបានតែថាអត់ព្រមធ្វើ វានៅ ក្នុងទិដ្ឋិមួយថាខ្លួនជាអ្នកធ្វើហ្នឹងហើយអញ្ចឹងយើង យើងសិក្សាប្រវត្តិនៅក្នុងបត្រៃបិដកដ៏ច្រើនដែល ជាពុទ្ធកិច្ចរបស់ព្រះបរមគ្រូដែលព្រះអង្គទៅប្រោសមនុស្សសឹងថាគ្រប់ពេលប្រោសដោយអីដោយធម្មទេសនាមែនទេដោយការពន្យល់នឹងហើយដឹកនាំ ចិត្តគំនិតអ្នកស្ដាប់នឹងឲ្យប្រតិបត្តិនៅពេលនោះឯងលំដាប់ខ្វះមួយណាអត់បានទេបរិយ័តបដិបត្តិទៅចូលទៅបដិវេតតែជាថាជាអកុសលអញ្ចឹងទៅចុះថាជាអកុសលគឺយើងមិនយល់នៅពាក្យថាបរិយ័តបដិបត្តិនិងបដិវេតហ្នឹងទើបយើងធ្វើឲ្យ ការរស់នៅរបស់យើងកាន់តែឃ្លាតឆ្ងាយពីបរិយ័តបដិបត្តិនិងបដិវេតនឹងឯងព្រោះយើងត្រូវរៀបចំជារបៀបណាឧទាហរណ៍ថាសិលចុះអាត្មាតែនិយាយដូចជាសិលចុះកាលណាយើងនឹកសិលយើងនឹកថ្ងៃសិលមែនណាអហើយនឹកឃើញថាត្រូវរៀបចំអីគេហើយថ្ងៃនេះមិនតាន់ថ្ងៃសិលផងអត់រវល់មួយសិល មែនទេនឹងអត់រវល់មួយសិលសោះនឹងរហូតដល់ព្រួយបារម្ភញាតិញោមខ្លះគាត់នៅប្រទេសអាល្លឺម៉ង់អីគាត់ធ្លាប់ជួបអាត្មាគាត់ថាកាលមុនស្ដាប់អាត្មាគាត់គាត់មាន feeling ថាគាត់ដូចជាអភ័ព្វណាស់ព្រោះនៅកន្លែងអត់មានវត្តនឹងហើយចេតនិកសម័យទាំងកាលណាអាត្មា បានទៅអាសុំសិលម្ដងអីហ៎ ហ្នឹងហើយនៅពេលដែលគាត់យល់ទៅគាត់ថាងាយស្រួលយ៉ាងនេះសោះដាវវៀងសិលយូរហើយគាត់ទុកឲ្យខ្លួនគាត់នឹងអត់សិលយូរហើយព្រោះតែអត់វត្តដល់តែគាត់យល់ថាសិលមិនមែនរូបភាពសិលមិនមែនអីទេ គឺជាចេតនាល្អវាចាអំពើបាបតាហ្នឹងហើយចេតនានោះគួរតែ train រាល់ពេលរាល់វេលាទៅកុសលសិលនឹងវាចំ ចម្រើនឃើញទេអញ្ចឹងវាចាក់នៅការស្ដាប់ឲ្យយល់ហើយ ប្រតិបត្តិគឺខុសដោយអូតូម៉ាទិកយើងមិនមែនចង់ខុសទេប៉ុន្តែយើងអត់បានអា basic មួយដែលត្រូវអាចាប់ផ្ដើមត្រូវដោយការយល់ត្រូវអញ្ចឹងមនុស្សកំពុងធ្វើអីក៏ដោយយើងមើលយើងមើលទៅប្រវត្តិនៃការដែលព្រះ បរមគ្រូព្រះអង្គ ទ្រង់ទៅប្រោសសត្វលោកព្រះអង្គអត់ទៅបន្ទោសទេអ្នកខ្លះកំពុងស្ទូចត្រី អ្នកខ្លះកំពុងតែធ្វើពិធីកម្មអីផ្សេងផ្សេងអ្នកខ្លះកំពុងធ្វើអីធ្វើទៅប៉ុន្តែព្រះអង្គទៅពន្លិចនៅសភាវៈធម្មជាតិនឹងឲ្យវាច្បាស់ឲ្យមនុស្សងាកមកស្ដាប់បោះចោលដោយខ្លួនឯងហ្នឹងហើយមេគាព្រះអង្គមិនបង្ខំទេតែពន្យល់មិនមិនបង្ខំឲ្យឯងស្អីស្អីទៅអត់ទេឲ្យតែមាន សង្ឃឹមថាអាចប្រោសបានសូម្បីតែបន្តិចក៏ព្រះអង្គអត់លះបង់ដែរហ្នឹងហើយឧទាហរណ៍ដូចជាព្រះអង្គទៅប្រោសសង្កេលកៈដែលក្នុងការនោះសង្កេលសៈសង្កេលកៈនឹងកំពុងគោរពទិសថ្វាយបង្គំបូជាទិសតាមបណ្ដាមកពុកព្រះអង្គទៅដល់អត់មានទៅដល់ភ្លើភ្លើឬក៏អត់ដឹងខ្យល់អីពួកព្រះអង្គដឹងច្បាស់ថា សកម្មភាពទាំងអស់ហ្នឹងវាគ្រាន់តែជាកាយវិការខាងក្រៅឯព្រះអង្គយល់ទៅដល់ទិដ្ឋិខាងក្នុងតាហេតុអីបានជាមនុស្សទៅធ្វើរឿងទាំងអស់ហ្នឹងបើមិនអោយទិដ្ឋិផលិតសកម្មភាពចេញអញ្ចឹងអោយទិដ្ឋិនឹងទៅធ្វើអីគេឃើញទេព្រះអង្គយល់អញ្ចឹងទៅព្រះអង្គមិនបន្ទោសសត្វលោកព្រះអង្គឃើញតែទោសវត្តៈហើយអត់មានឃើញទោសមនុស្សទេព្រះអង្គសួរមនាលមាននុបហេតុអីបានជាអ្នកក្រោកឡើងពីព្រលឹមសក់ មិនតាន់ទាំងស្ងួតផងមកបូជាបាច់គ្រឿងបូជាទឹះខាងកើតខាងជើងខាងត្បូងខាងលិចខាងលើខាងក្រោមហ្នឹងហេតុអីណោះធ្វើអីហ្នឹងហើយបានរៀបរាប់ថាធ្វើតាមបណ្ដាំឪពុកបងថាអូអញ្ចឹងអឺប៉ុន្តែ បើនៅក្នុងអរិយវិន័យនេះ គេបូជាទឹកដែរតា តែផ្សេងពីនឹងអូព្រះអង្គឆ្លាតមែនទេ អត់មានទុបបន្ទោសភ្លើភ្លើទេអត់ទេថាអឺអ្នកឯងគោរពតាមឪពុកម្ដាយបូជាទិសអញ្ចឹងណាប៉ុន្តែបើនៅក្នុងអរិយវិន័យពួកតថាគតនេះគោរពទិសដែរតែទិសផ្សេងពីនឹងចុះគ្នាវាស្គាល់តែលិចកើតជើងត្បូងលើក្រោមឯប៉ុណ្ណឹងចុះមានទិសស្អីក្រៅពីនឹង បងថាប៉ុណ្ណឹងហើយមិនមែនថាមកមកស្ដាប់តថាគតអត់ទៀតបងគ្រាន់ថាឲ្យឆ្ងល់ អត់និយាយទុកឲ្យឆ្ងល់ណែឆ្លាតទេនឹងហើយបានតែចឹងទៅចង់ដឹងមើលមានទិសហ្មិចព្រះអង្គគោរពទិសល្មិចក្នុងអរិយវិន័យព្រះអង្គអើបើចង់ស្ដាប់អង្គុយមកបានលោកលើកព្រះអង្គលើកទិសខាងកើតតំណាងឪពុកម្ដាយទិសខាងជើងតំណាងសមណៈព្រាមទិសខាងត្បូងតំណាងឲ្យគ្រូទិសខាងក្រោយកូនប្រពន្ធទិសខាងលើសមណៈព្រាមទិសខាងក្រោមទាសកម្មករអីហ្នឹង ហើយមានធម៌បដិបត្តិយ៉ាងម៉េចយ៉ាងម៉េចដើម្បីបាំងនៅ អន្តរាយពីទឹះទាំងអស់ហ្នឹងដោយ ការប្រព្រឹត្តធម៌រាល់ថ្ងៃហ្នឹងដល់ព្រះអង្គបំភ្លឺប៉ុណ្ណឹងមកហ្នឹងរួចក៏មិនមានតែប៉ុណ្្នឹងទេព្រះអង្គពយល់ពីធម៌មួយមួយមួយមួយមួយយល់ជ្រួតជ្រាបទៅដល់ហ្នឹងបោះកត្រកចោលហ្នឹងហើយសួរថា នៅពេលហ្នឹងដែលសង្កេលកៈបានសម្រេចរហូតដល់សោតាអូឯងឯងអត់ប្រតិបត្តិសម្រាប់កើតទេអត់ទេអញ្ចឹងស្អីជាតួប្រតិបត្តិគឺតួបញ្ញានោះវាបានទៅដល់ស្អីដែលព្រះអង្គនិយាយហ្នឹងទៅដល់អារឿងមែនតែនដែលព្រះអង្គនិយាយហ្នឹងឯងជាតួបដិបត្តិអញ្ចឹងបានអង់គ្លេសគេប្រើកន្លែងហ្នឹងគេមិនប្រែថាធ្វើប្រែថាអីគេប្រែថា direct understanding ហ្នឹងហើយ direct understanding គឺដល់ នៅសភាវៈ maintain យល់ដល់សភាវៈ maintain ហ្នឹងហើយដល់យល់ដល់សភាវៈ maintain វាអត់ច្រឡំហើយ វាជាបច្ច័យឲ្យដល់នៅបដិ weight realization ហ្នឹងគេប្រែជា realization ច្បាស់លែងកែប្រែឃើញទេដូច្នេះ ចាំបាច់ណាស់គឺត្រូវតែប្រតិបត្តិតែតួប្រតិបត្តិក៏ត្រូវតែកើតពីបច្ច័យរបស់វាឃើញទេចឹងបាននៅពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងហើយនឹងព្រះអង្គឧទាននៅវាចាថាទ្វារនៃព្រះនិព្វានបើកហើយសត្វដែលមានសោតៈគឺតិជានេះចូលបញ្ចេញនៅដៃគឺសទ្ធាមកចុះវាវាអស់ត្រឹមប៉ុណ្្នឹងហើយ រឿងរោអារឿងមែនតែនដែលគេមិនតាន់ឃើញព្រះអង្គតាហើយយើងបើមានអ្នកនិយាយប្រាប់ហើយមិនគុំស្ដាប់ចាំបាច់ទៅអង្គុយរោអីតាមព្រះអង្គមែនទេដូច founder វាមិនមានច្រើនទេ founder រូបមន្តវិទ្យាសាស្ត្រអីក៏ដោយបើ Einstein នឹងរកឃើញអាហ្នឹងឯងប្រើទៅចាំបំបត្តិរបស់ Einstein នោះទៅរកអាហ្នឹងដែរហ្នឹងហើយអញ្ចឹងសេចក្តីផ្ដើមរបស់អាត្មាប៉ុណ្ណឹងហើយ ម្ចាស់កម្មវិធីមានបំណងចង់បន្តយ៉ាងណាទៅទៀតអាត្មាតាមអត់អីថ្ងៃហ្នឹងអត់អីចប់អីចឹង ដូចស្មាថាចឹងសិតតែវាគ្មិនឯនៅនេះណាជុំប្រចាំមែលប៊នអឺយើងប្ររពថ្ងៃនេះចំពោះអ្នក ដែលបាត់បង់ជីវិតទៅគឺលោកឪពុកឬក៏ជាស្វាមីណាហើយ វាក៏ជាសារមួយសម្រាប់យើងទាំងអស់គ្នាថាថ្ងៃនោះវានឹងមកមកដល់ហ្នឹងហើយលើភពឯនោះមិញអានេះនៅភ្លើងហ្នឹងហើយ ខ្មែរចាំសម្ដីបងខឹមអឺកាលពីមុនធ្លាប់ធ្លាប់និយាយប្រាប់ម៉ាប់បើខុសត្រូវអីជួយកែម្ចាស់ខ្លួននោះណាហ្នឹងហើយថាកាលដែល ពីមុនមកมันត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ដែរមែនណានឹងហើយក៏ក៏អត់ចង់ជឿទេថាស្លាប់នឹងមានន័យថាម៉េចហើយក៏ចេះតែចង់ឆ្វេងយល់អំពីស្លាប់នឹងមានន័យថាម៉េចហើយក៏ដើររកអត្តន័យពិតឥឡូវនឹងចង់ដឹងថារកអត្តន័យនៃ ពាក្យថាស្លាប់នឹងឃើញហើយនៅហើយ យល់ថាមិនដែរបាទក្រោយពីការចង់ដឹងអស់កាលជាយូរមកណាមកឃើញដែរកណាសូមអ្នកមាសការលោកចាស់គ្រឿងបានមកយឺហើយបង សារភាពអត្ថន័យរបស់ពាក្យថាស្លាប់នេះដូចស្រួលអឺ កញ្ញាយល់ថាស្លាប់គឺស្លាប់ហើយបងអត់មានមកវិញស្លាប់គឺស្លាប់ហើយនៅតាមធ្លាប់រៀនអភិធម្មជាមួយ លោកម្ចាស់គ្រូស្លាប់គឺអស់ហើយអត់មាន អីព្រះសម្មាសម្ពុទ្ធថាមនុស្សយើង បើសិនជាស្លាប់ទៅហើយ គឺវិញ្ញាណចេញចាក់រូបរាងកាយនេះហើយអញ្ចឹងអស់ទៅហើយទៅបដិសន្ធិ ថ្មីទៀតប៉ុន្តែយើងមិនដឹងថាទៅបដិសន្ធិជាអ្វីអញ្ចឹងកណាតាមដានបានដឹងប្រប៉ុណ្្នឹងបងរៀនរៀនធម៌ជាមួយលោកចាស់គ្រូប្រហែលជាប្រហែលឆ្នាំ4 5ឆ្នាំហ្នឹងបងណាប៉ុណ្្នឹងបងអរគុណច្រើន សូមឲ្យសាជួយសាសាជួយចាសាជួយបន្ថែមជួយដោយតែគ្នាស្លាប់ហើយស្លាប់អឺសេចក្តីស្លាប់បើតាមកណាយល់គឺការអស់ដាក់ភារៈចុះនៃអត្តភាពនេះនឹងវិញ្ញាណទៅបដិសន្ធិកន្លែងថ្មីមិនវិញ្ញាណហោះទៅកន្លែងថ្មីគាត់ថារលត់ពីអត្តភាពនេះក៏បដិសន្ធិនៅ ភពថ្មីឬក៏កន្លែងថ្មីដែលតាមពិបាកឲ្យផលពេលហ្នឹងខណៈទូលំចាស់គ្រូប៉ុណ្ណាទូលំចាស់គ្រូជួយការលឿនហ្នឹងហើយអឺម្សិលមិញអាត្មាសរសេរបង្ហោះពីស្លាប់ហ្នឹងហើយមានឃើញហ្នឹងហើយ ស្លាប់នេះនិយាយមានច្រើនន័យមាន ស្លាប់5យ៉ាងក៏មាន មានស្លាប់3យ៉ាងក៏មានប៉ុន្តែសមមិញមកសរសេរពីស្លាប់3យ៉ាងប៉ុន្តែស្លាប់ពធុជយើងស្លាប់របស់ពធុជជន នេះមានតែ2ឯងលេខលេខ1និងលេខ2អឺ ហើយក្នុងបណ្ដា3ហ្នឹងស្លាប់មែនតែនក៏តែ2ដែរមាន ស្លាប់មួយស្លាប់សន្មត់ណាស្លាប់មែនតែនរបស់ពុទ្ធជនគឺខនិកៈមរណៈហ្នឹងហើយហើយស្លាប់របស់ ព្រះរហន្តហ្នឹងគឺសមុច្ឆេតៈមរណៈលោកក៏មានខនិកៈដែរតែបើនិយាយដោយពេលដែល ជីវិតិនត្រយុបច្ឆេតមរណៈគឺពេលដែលអស់បជនដូចជានៅនេះស្លាប់នៅនោះស្លាប់ពុកស្លាប់បដាយស្លាប់ហ្នឹងនិយាយទៅមិនមែនស្លាប់មែនទេបងហ្នឹងសន្មតក្នុងទីហ្នឹងមានន័យ2ទី1សន្មតជាបុគ្គលនេះជាបុគ្គលនោះស្លាប់ណាតែធាតពិតគឺជាការបែកធ្លាយនៃបញ្ចៈបញ្ចខណ្ឌទេអញ្ចឹងបាននៅក្នុង ធម្មចក្រកបវត្តនៈសោត្រ កលែងទុក្ខសច្ចៈនឹងមានមរណំបទុក្ខំណាប្រែថាកិរិយាបែកធ្លាយនៃខណ្ឌមិនប្រែថាណាស្លាប់ទេឃើញទេអឺមរណំបទុក្ខំនឹងគឺកិរិយាបែកធ្លាយនៃខណ្ឌជាទុក្ខថ្មធ្លាប់ធ្លាប់ចង់អង្គុយអង្គុយគិតចង់ដឹងថាស្លាប់មានន័យថាម៉េចដោយបង្ខំដែរពីមុនណា ហើយរឿងគេស្លាប់ហ្នឹងយើងអត់សូវចង់ដឹងទេចង់ដឹងថាខ្លួនឯងស្លាប់វាល្មិចជាចង់ដឹងតែសួរចង់ស្លាប់ទេអត់ទេតែចង់ដឹងហ្នឹងហើយចង់ដឹងថាស្លាប់មានន័យថាម៉េចហើយគិតនឹងតាំងពីយូរទោះបីធ្លាប់សន្លប់ធ្លាប់អីក៏ជាគិតថាអាសន្លប់យើងដឹងខ្លួនវិញអញ្ចឹងចាស្លាប់បងវាអត់ដឹងមកវិញហ៎ ថ្មសន្លប់ទៅញយពីក្មេងថ្មសន្លប់មានថ្ងៃខ្លះថ្មមួយថ្ងៃសន្លប់3ដងក៏មានពិនសន្លប់លឿនណាដូចបើកភ្នែកបិទភ្នែកមកប្រព្រឹត្តអត់យូរណាសន្លប់អញ្ចឹងបានយូរឆាប់លើគំនិតយើងគិតទេ ដូចជាយើងគិតពីរឿងអឺ ទៅកើតព្រមរស់ប្រមាណកាប់ប៉ុន្តែសម្រាប់បុគ្គលហ្នឹងអត់យូរទេអត់យូរទេដូចជាកើតជាអរូបអត់ជាអសញ្ញ័យសัตว์អីចឹង500កាប់អីចឹងយើងគិតអូយូរប៉ុន្តែសម្រាប់បុគ្គលហ្នឹងមកព្រិចដល់បាត់មួយគណៈតាគណៈចតតិបដិសន្ធិចតតិពីនឹងមកបដិសន្ធិមកចប់អត់យូរទេ ហើយសន្លប់ដូចគ្នាដែរព្រោះអង្ការដោយវេទអាវិធ័យចិត្តដែលដឹងរឿងរ៉ាវហ្នឹងវាលែងធ្វើការ វាមកនៅក្នុង ចិត្តដែលគ្រាន់តែបន្តឲ្យរស់តែប៉ុណ្្នឹងហើយបានអាវិធ័យចិត្តហ្នឹងវា alert ឡើងវិញមកតែមួយផ្លេតទេប៉ុន្តែចិត្តដែលបន្តរស់ហ្នឹងយូរដូចយើងដេកលក់ហ្នឹងក៏ផ្លេតដែរមែនទេហ្នឹងហើយដូចព្រឹកមិញនេះអាត្មា ដូចជាស្ដាយតំណែងបន្តិចហ្នឹង ញាក់ម៉ោង4បន្តិចទៀតបន្តិចទៀតញាក់ឡើងម៉ោង7 flat flat ស្មានដល់អត់ទាំងលក់បងមើលម៉ោងម៉ោង7បាត់ហ្នឹងហើយប៉ុន្តែយើងពលអត់ត្រូវទេដរាបណាមិនយកសភាវៈយកមកវិនិច្ឆ័យពលអត់ត្រូវអាត្មា យល់ពីមរណៈនឹងកាន់តែច្បាស់នៅពេលដែលយល់សភាវៈយល់មរណៈទី1នេះគឺខណ្ឌកៈមរណៈហើយបើយល់អានឹងហើយដល់ពេលស្លាប់មែនទែនក៏អត់មានអីបាក់យល់ទេស្លាប់មែនទែនហើយនឹងស្លាប់រាល់ថ្ងៃនេះអត់ខុសគ្នាគ្រាន់ថាស្លាប់រាល់ថ្ងៃនេះវានៅមានបច្ច័យឲ្យកើត រូបធម៌នាមធម៌បន្តហើយដល់តែស្លាប់នៅពេលអស់ជីវិតមែនតែននេះវាគ្រាន់តែបែកជាលើកចុងក្រោយសម្រាប់អត្តភាពនឹងអញ្ចឹងតែប៉ុណ្្នឹងទេអញ្ចឹងយើងលើកឧទាហរណ៍ទៅរឿងរ៉ាវជាច្រើនដែលយើងបានដឹងមកឧទាហរណ៍ដូច មានរឿងច្រើនណាស់ដែលយើងអត់ចាំបាត់អស់លីងហ្មង មានពេលខ្លះអង្គុយចង់នឹកវាក៏នឹកអត់ឃើញហ្នឹងអាហ្នឹងអត់ខុសពីពេលយើងស្លាប់ទេហ្នឹងចឹងរឿងម្សិលមិញរឿងកន្លង ទៅហើយថ្មី ថ្មីនេះក៏ដូចគ្នាចឹងដែរ never come back ចឹងបានមិនបាច់រៀនស្លាប់ទេរៀនទទួលស្គាល់ការស្លាប់ហ្នឹងហើយ មិនបាច់រៀនស្លាប់ទេស្លាប់រាល់ថ្ងៃហើយយើងហ្នឹងចិត្តកន្លងទៅមិញណាចិត្តវែងផ្លូវមិញហ្នឹងទៅបាត់ហើយទៅបាត់ហើយអត់នៅទេអញ្ចឹងពេលចុងក្រោយនៃជីវិតយើងក៏អត់ខ្វះមិញហ្នឹងដែរវាបាត់អញ្ចឹងបាត់ទៅអញ្ចឹងណាចុះស្អីដែលនៅនៅតែការចងចាំទេដែលថាយើងថានៅនៅហ្នឹងណា នៅតែការចងចាំដកតែការចងចាំនេះមួយគ្រប់យ៉ាងក៏អស់ដែរហើយអាចាំនឹងដូចមែនទេប៉ុន្តែពិតអត់មានទេពាក្យថានៅតែការចងចាំមិនមែនន័យថារឿងនឹងនៅទេរឿងនឹងវាបាត់ហើយតែជាការប្រមូលរបស់ចិត្តនឹងមកគិតថាបានធ្វើនេះបានធ្វើនោះបានធ្វើនេះបានធ្វើនោះវាអ្នកគិតទេតែរឿងដែលវាគិតនឹងអលត់បាត់ហើយអស់ហើយហើយ ចិត្តដែលកំពុងគិតហ្នឹងក៏វាកំពុងតែរលត់ដែរវាគាត់នឹងបញ្ជូនចរន្តតគ្នាដើម្បីឲ្យវាគិតតគ្នាតែប៉ុណ្្នឹងអត់មានអីនៅទេអញ្ចឹងបានអ្នកដែលមានបញ្ហា stress អីហ្នឹងណាមាន depression អីហ្នឹងបើបានមកសិក្សានៅសភាវៈហើយតាមដានបច្ចុប្បន្នហ្នឹងអស់ stress លីងហ្នឹងអស់មកអត់មាន មុខជូរទៅត្អូញអីឡាយខ្ញុំកំសត់ណាស់អត់ហ្នឹងហើយ នឹងហេតុអីហេតុអីខ្ញុំធ្វើតែល្អមែនទេហ្នឹងហើយខ្ញុំធ្វើតែល្អហេតុអីក៏អញ្ចឹងនឹងមកបោកប៉ាន់ណាល្អអាបចោគេមកកណោព្រោះគិតផងហ្នឹងហើយមានអីតទៀតណាចាជួយនាំតទៀត Thank you. លោកចាស់គ្រូហុចអើអាចារ្យឥឡូវហុចមកឲ្យកណ្ដៅកណាជាបឋមសូមនមស្ការ បងគ្រូដោយសេចក្តីជ្រះថ្លាទាំងហើយទៅជួបបងគ្រូប្រហែលអាទិត្យមុនទេហើយក៏មានការនឹករលឹកបងគ្រូហើយបានបងអូនវិសាលបង្កើតនៅកម្មវិធីថ្ងៃនេះខ្ញុំកណាគិតថាមានឱកាសបង្កើតបុណ្យទៀតណា ហើយមកថ្ងៃនេះតងំនឹងបានជួបមួយបងគ្រូក៏ធម្មសាកឆាជាមួយបងភាមួយបងឃីមមួយបងចម្រើនបាន1ម៉ោង2ម៉ោងដែរទៀតប៉ុន្តែមិនទាន់បានចែកម្លែកគាត់ថាតើកាលណាហ៊ានដាក់ line ទ្រូងគាត់ប្រកាសជាចង់ផ្ទុះប៉ុន្តែថ្ងៃណាមួយចាំកណាលួចដាក់កាមេរ៉ានៅក្រោមតុក ហើយអត់ឲ្យដឹងទេ បើសិនជាដាក់អញ្ចឹងកណាគិតថាប្រកបប្រកបជាក្លាហានហើយគាត់និយាយមកច្បាស់ច្បាស់ទៀតកណាស្ដាប់ទៅគឺថាគាត់និយាយមកច្បាស់ច្បាស់ប្រកែអធិស្ស្រ័យរបស់គាត់គឺថាគ្រាន់តែកណាដាក់កាមេរ៉ាដាក់រៀបចំ ស្រួលបួលបន្តិចហ្នឹងគាត់ថាអាយ៉ាស់អានេះដូចម៉េចសូមអធិស្ស្រ័យបងធីមផងហើយបងភី ហើយឥឡូវខ្ញុំកណាគិតថាក្នុងនេះដោយលោកម្ចាស់គ្រូមានសង្ឃនៃការអញ្ចឹងសុទ្ធតែធម៌វាគ្មិនហើយសុទ្ធតែបានសិក្សានៅក្នុងព្រះអភិធម្មក៏ដូចជាប្រសូតខ្លះៗដែលព្រះអង្គគ្រូបានអនុគ្រោះចែករំលែកហើយខ្ញុំកណាក៏បានសិក្សារាល់ថ្ងៃសៅរ៍រួមទាំងថ្ងៃអាទិត្យទោះបីមិនបាន ផ្ទាល់ក៏ keep in touch រហូតទៅដល់បរិឆេទទី3នឹង រហូតផងដែរហើយក៏ recommend ដល់ពុទ្ធបរិស័ទផ្សេងទៀតបើយើង មិនបានសិក្សាទេប្រកាសជា ក្នុងមួយជីវិតនឹងប្រកាសជាគិតថាខ្ញុំកាន់ពុទ្ធសាសនាអស់មួយជីវិតហើយប៉ុន្តែដល់ពេលបើបាបកើតបនកើតក៏មិន ដឹង ហើយទៅធ្វើបននៅ ណាក៏មិនដឹងដោយក្នុងពាក្យថាព្រះអង្គសម្ដែងថាធ្វើបនគួរតែរូតរះហើយបញ្ញាប់ហើយញឹកញឹកញយញយ ហើយដល់គាត់អត់យល់អញ្ចឹងទៅបង្កើតកម្មវិធីធ្វើឲ្យយើងពិបាកគ្រប់ពេល ការខ្ញុំកណានៅពីតូចក៏យល់អញ្ចឹងដែរអូឃើញគេធ្វើបនញឹកញឹកញយញយបែបគេធ្វើរោងហើយមានអាចារ្យមានលោកមុនមកអីសំដែងពធទេសនាអញ្ចឹងទៅបែបអញ្ចឹងមើលទៅតែដល់ពេលបានកណាបានការស្ដាប់ពីព្រះអង្គគ្រូយ៉ាងច្រើនអញ្ចឹងក៏កណាបានសូមអរគុណហើយក៏បានយល់ថា តាមពិតមិនមែនមានតែក្នុងពិធីដូចថ្ងៃនេះទេអញ្ចឹងគ្រប់ ដេកដើរឈរអង្គុយសុទ្ធតែជាអាការៈនៅក្នុងការបង្កើត នៅ បាបនិងបុណ្យជាងខ្ញុំកណាបង្កើតប្រធានបទមួយគឺថាតើការបង្កើតបុណ្យនិងការកំណត់នឹងនៅ បាបនឹង គួរធ្វើដូចម្ដេចជាងខ្ញុំកណាបង្កើតប្រធានបទនេះមួយហើយក្រោមអធិបតីបងគ្រូជាអ្នកកែសម្រួលខុសឆ្គងយ៉ាងណា ទាំងហើយកណាសូមបកគលកម្មវិធីនេះជូនដល់ បងឆេងមុនចុះឬក៏បងហុង បាទបន្តទៅដល់ចុងក្រោយចុងក្រោយនិមន្តព្រះអង្គគ្រូជួយកែសម្រួលកណាសូមអរគុណសូមអរគុណជាបឋមនាងខ្ញុំសូនម៉ាស្ការកັບបាយបង្គំលោកម្ចាស់គ្រូជាទីគោរពសពសពការទីម្ចាស់នឹងជំរាបសួរអំពូមីងនិងបងប្អូនយុវធម៌ទាំងអស់គ្នាដែលបានជួយចូលរួមនៅទីនេះដែរអឺ បងគាត់មានប្រសាសន៍ថានិយាយអំពីបាបនិងបុណ្យកើតឡើងដោយបណ្ឌិតអឺមានកណាមមានបទពិសោធន៍ក្នុងជីវិត នៅ ពេលដែលមិនទាន់ស្គាល់ពធនិងក្រោយពេលស្គាល់ពធអឺមុនពេលស្គាល់ពធចេះតែគិតថាខ្លួនឯងធ្វើអ្វីក៏ល្អដែរអឺដោយគិតថា បើដូចចូលរួមក្នុងកម្មវិធីប៉ុនអញ្ចឹងឲ្យតែបានថ្វាយបង្គំលោកដឹងអំប៉ុនណាតែចូលក្នុងវត្តគិតរឿងវត្តដឹងតែប៉ុនណាក៏តែអត់ដឹងថាខ្លួនឯងទៅនឹងទៅសុំទេសុំសុំពីព្រះសុំពីសុំពរពីព្រះអង្គអឺហើយសុំនឹងដល់ដល់សុំនឹងប្រាប់មិត្តភ័ក្តិប្រាប់បងប្អូនទៀតបើជ្រុលសុំសុំមកច្រើនកុំសុំតិចតិចសុំមកច្រើន ហើយហ្នឹងហើយដល់ពេលដែល បានយល់ពធទៅ បានដឹង ថាការសុំហ្នឹងវាជាប់នៅក្នុងអំណាចលោភៈទេហើយអឺការពិតទៅយើង ពិបាកវិនិច្ឆ័យបើសិនជាយើងមិនបានសិក្សាអឺនៅអភិធម្មនឹងនឹងចូលរៀនមេរៀនតាមព្រះសម្មាសម្ពុទ្ធ ពីព្រោះវាពិបាកបែងចែកណាសំបីតែឥឡូវកណាក៏បានយល់ខ្លះមិនទាន់ថាយល់ច្រើននេះតែអាចវិនិច្ឆ័យបានខ្លះខ្លះតែខ្លួនឯងនេះថាអ្វីដែលយើងជាប់នៅក្នុងអំណាចលោភៈនិងទោសៈមោហៈអឺបុណ្យនិងបាបវាកើតឡើងលឿនណាក្នុងកំឡុងពេលអឺក្នុងមួយវិថីចិត្តដែលយើងទៅនឹងជួនកាលយើងគិតថាយើងធ្វើ នឹងគឺជាបុណ្យទេតែមិនមែនទេជួនកាលវាជាប់ក្នុងអំណាចលោភៈឯងអញ្ចឹងមានតែការសិក្សាហើយអឺ មិនបាច់ចាំតែមើលគេទេមើលតែខ្លួនឯងសិនបើសិនជាយើងអាចវិនិច្ឆ័យខ្លួនឯងបានថាចិត្តបុណ្យនិងចិត្តបាបយ៉ាងម៉េចហើយនោះអឺយើងអាចនឹងប្រតិបត្តិក្នុងជីវិតប្រចាំថ្ងៃរបស់យើងនឹងបានល្អអញ្ចឹងបើកណាវិញគឺអត់មានអីក្រៅពីការសិក្សាមេរៀនអភិធម្មទេគឺឲ្យស្គាល់បើថាមិនស្គាល់បុណ្យមិនទេស្គាល់បាបសិនណា ឲ្យតែស្គាល់បាបស្អីក្រៅពីបាបគឺបន់ហើយមានតែប៉ុណ្្នឹងទេម្ចាស់ណាសូមចូលរួមប៉ុណ្្នឹងអរគុណអញ្ចឹងអ៊ីលីអ៊ីលីចូលរួមនេះនេះអត់ទេគាត់ចេះច្រើនខ្ញុំដឹងគាត់ចេះច្រើន សុំអីសុំចូលរួមមួយសុំចូលរួមអូយអត់ទេលោកកាន់នៅនឹងទៅវាអត់ចឹងកុំកាន់ខ្ញុំកាន់ឲ្យចឹងគាត់កាន់ចឹងខ្ញុំកាន់ឲ្យចឹងកាន់មិនកាន់ឲ្យកាន់ឲ្យកាន់ខ្ញុំកាន់ឲ្យអត់ទេគាត់ប្រកែកនិយាយមែននឹងលេងពីបងអត់ចាស់ទៅចឹងចេះស៊ីណេងចេះចាំចង់មួយគេអត់ទេអត់ទេអត់ Ha ha ha. យេងប្រទេសនោះដល់ស្មៃស្មៃស្មៃស្មៃយកអត់ស្មៃជាបឋមខ្ញុំកាណាសូមមកស្ការថ្វាយគុំព្រះអង្គគ្រូជាទីគ្រប់និងសូមគ្រប់ជំរាបសួរបងប្អូន ដែលមានវត្តមាននៅទីនេះទាំងអស់អឺកាណាមាន សំណួរសួរពាក់ព័ន្ធជាមួយ នឹងអ្នកស្លាប់ដូចរៀងភ័យញាប់បាត់ ដោយសារអាទិត្យមុនបងប្អូនចដូនមួយកណាគាត់បានចែកឋានទៅប៉ុន្តែគាត់បានស្លាប់នៅ ក្នុងព្រៃគុណចាស់អញ្ចឹងបងប្អូនទាំងអស់និងម្ដាយឪពុករបស់គាត់គាត់គិតថាព្រលឹងរបស់កូនគាត់បងប្អូនគាត់នឹងគឺនៅក្នុងព្រៃនៅឡើយអត់បានទៅចាត់ជាតិឬមួយក៏យ៉ាងម៉េចក៏អត់បានយល់ទេ គាត់គិតថានៅវល់វល់នៅ ក្នុងព្រៃនៅ ក្នុងអីអញ្ចឹងទៅហើយគាត់អឺកណាពយល់គាត់ច្រើនដែរប៉ុន្តែ ដូចអត់ចូលទៅជាគាត់មិនដឹងទេគាត់អឺក៏បានឲ្យកណា ជួយមុនលោកមុនអាចារ្យអឺអញ្ជើញអាចារ្យអឺទៅអឺធ្វើកិច្ចយ៉ាងម៉េចគាត់ទេហើយចង់ហៅព្រលឹងមកផ្ទះវិញឲ្យមកផ្ទះ ហើយកណាថាវាអត់ប្រយោជន៍អត់អីចឹងប៉ុន្តែចង់ឲ្យ ម្ចាស់គ្រូពយល់អ្នកដែលអត់ទាន់បានយល់ឲ្យបានយល់កាន់តែច្បាស់ជាងនឹងទៀតអឺតើពលឹងហ្នឹងវានៅវិលវល់បែបហ្នឹងឬក៏យ៉ាងណាសូមម្ចាស់គ្រូប្រទានអវាទបន្ថែមហើយមួយទៀតអឺអំពីការប្រោះទឹកមុនម្សិលមិញហ្នឹងក៏អញ្ចឹងដែរប្រោះទឹកមុនហ្នឹង គាត់ឲ្យកណារៀបចំផ្ទើហើយនឹងមាន ទឹកមានអីចឹងហើយកណាប្រាប់ពួកគាត់ថាបើសិនជា ធ្វើបែបហ្នឹងតាមដែលខ្ញុំតាដើរតាមម្ចាស់តាសម្បត្តិលោកតែងតែផ្ដាំថាលោកត្រូវអាបត្តិលោកអត់អាចធ្វើអញ្ចឹងបានទេអញ្ចឹងពួកគាត់នៅតែទៀមទាធ្វើអញ្ចឹងទៀតកូនចាស់ហើយអញ្ចឹង ចង់ឲ្យម្ចាស់គ្រូពយល់ថាពិតជា ត្រូវអាបត្តិមែនឬក៏យ៉ាងណាសូមហើយសូមព្រះអង្គអនុគ្រោះពយល់បន្ថែមទៀតចាអស់យោបល់ឡើង កណាសូមថ្លែងគុំលោកម្ចាស់ដោយសេចក្តីគោរពជ្រះថ្លាសូមជម្រាបសួរដល់បងប្អូនញាតិមិត្តទាំងអស់ផងដែរអឺខ្ញុំបាទទៅតែបានទទួលសំណួរពីបងឧបាសកលុចរឹមមានគេសួរគាត់ ហើយបន្តសំណួរហ្នឹងមកលោកម្ចាស់គ្រូហើយសំណួរហ្នឹង ស្តៀងទៅប្អូនរះស្មីដែរ គាត់សួរថាអ្នកដែលស្លាប់ភ្លាមហ្នឹង ទៅបដិសន្ធិនឹងនិយាយដោយបុគ្គលបញ្ញត្តិថាស្លាប់ភ្លាមហ្នឹងតើកើតភ្លាមហើយឬក៏ចាំរហូតមានពលឹងនឹងរហូតដល់49ថ្ងៃបានទៅបដិសន្ធិនឹងឬយ៉ាងណាអញ្ចឹងក៏គាត់ឆ្ងល់កន្លែងហ្នឹងអញ្ចឹងសូមប្រគិនសំណួរសំណួរហ្នឹងទៅលោកចាស់គ្រូជួយអឺ បំភ្លឺផងកណាទៀតអាត្មាហ្នឹងវាអត់មានលេខតំណតំណងមួយយមរាជតែចឹងមកទេទៅបានទេ ភ្លាមហ្មងនឹងអឺឆ្លើយសំណួរ វិន័យមុនណាវិន័យទៅបងចាស់តាសម្បត្តិលោកថាបើលោក រលាស់ទៅត្រូវតោសតាមពិតត្រូវតោសមែនវាពាក់ព័ន្ធនឹងកាយសង្សកៈសិក្ខាបទវាជា brand របស់វា កាលណាយើងរលាស់មានន័យថាយើងបាចរបស់អីមួយ មិនទៅទឹកទេរបស់ស្អីក៏ដោយដែលយើងបោះឲ្យទៅត្រូវគេហ្នឹងហើយ ជានិសគីជាជាវត្ថុហ្នឹងមាននិសគីដូចដូចស្បងនិសគីអាហ្នឹងគេហៅថាអឹមហៅស្អីអោះអាបត្តិហ្នឹងកាយសង្សកៈបើបើភិក្ខុប៉ះស្ត្រីផ្ទាល់ត្រូវសង្ឃេតិសេសហ្នឹងហើយបើយករបស់ទៅប៉ះគេឧទាហរណ៍របស់មួយទៅប៉ះ ខ្សាច់គេអាហ្នឹងថុលចៃនឹងឬក៏ទៅចាប់ជេរសពុតគេអាហ្នឹងក៏ថុលចៃដែរអត់ប៉ះសាច់គេប៉ុន្តែបើបោះរបស់មួយឲ្យទៅប៉ះអាហ្នឹងទុកគាត់ត្រូវបាត់ទុកគាត់ដូច្នេះមិនចំពោះតែទឹកទេរបស់ស្អីក៏ដោយជាគ្រោះក៏ដោយជាស្ករក្របក៏ដោយផ្កាក៏ដោយស្អីក៏ដោយដែលយើងបោះមានបំណងឲ្យត្រូវគេ អានឹងកាត់អាបត្តិតាមចំនួនក្របផ្កាឬក៏ចំនួន ដំណក់ទឹកហ្នឹងហើយមកដំណក់អាបត្តិគាត់មួយអញ្ចឹងណាអឺនិយាយទៅនាំទៅលោកភ័យឯងអាត្មាសួរអញ្ចឹងណាមកឆ្លើយអញ្ចឹងសិលមិញអាត្មាទេសនាចប់ មានអ្នកសុំដែរខំបយលសឹងអីចប់ម៉ោងចុងក្រោយអឺកន្លែងទី1នោះអត់ទេកន្លែងទី2នឹងបយលចប់ៀបអញ្ចឹង ថាគាត់អត់អស់ចិត្តសោះបើថាអុយថ្មអឡោះអីបន្តិចទៅសុំតិចហ្នឹងហើយប៉ុន្តែអាត្មាប្រាប់ត្រង់ថាអាត្មាអត់ធ្វើអាត្មាមិនបានប្រាប់ថាវាខុសវាតោះឯងមិនប្រាប់ថាអាត្មាមិនទម្លាប់ធ្វើអញ្ចឹងអាត្មាគិតថាបើជាអាត្មាអនុគ្រោះគាត់នឹងសន្សំការជឿបែបហ្នឹងតទៀត ហើយសម្រេចចិត្តតែបើទោះជាគាត់អន់ចិត្តឬក៏គាត់អត់សប្បាយចិត្តអីយ៉ាងណាក៏វាចាំថាហេតុអីបានអាត្មាមិនធ្វើយ៉ាងណាវាជាចំណុចទី1ហើយឲ្យគាត់ស្វែងយល់តទៀតបើចំពោះអាត្មាអាត្មាអត់សូវខ្លាចអាបត្តិទេតែអាត្មាខ្លាចបរិស័ទយល់ខុសជាងរឿងអាបត្តិគឺជារឿងអាត្មាទៅនរករឿងអាត្មាទេវាអត់ពាក់ព័ន្ធញាតញោមទេតែបើញាតញោមយល់ខុសវាជា ការខាតលៀបរបស់បរិស័ទហ្នឹងហើយដូចចឹងមិនអាត្មានិយាយពីជំនឿអីដែលវាជាមិឆាទិដ្ឋិអាត្មាអត់សូវនិយាយពីលោកថៅតោសឯងអាត្មាអត់ចង់និយាយពីលោកថៅតោសព្រោះទោសរបស់លោក លោកអ្នកទទួលតារៀងខ្លួនតែតែអ្វីដែលអាត្មា នៅតែនិយាយហ្នឹងអាត្មាកុំឲ្យដូចព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ថាខណោមាវោឧបច្ឆគាខណៈល្អជួកុំកុំឲ្យកន្លងបងនៅអ្នក មានន័យថាកុំឲ្យអ្នកមានឱកាសដែលត្រូវយល់ការពិតអីស្រាប់តែអត់យល់វិញដោយសារតែរឿងជឿប្រទេសប្រដាសអញ្ចឹងណាហ្នឹងហើយរឿងអាបត្តិទោះយើងមិនត្រូវរឿងអីក៏ត្រូវរឿងអីមួយទៀតដែរហ្នឹងហើយវាច្រើនណារឿងទោសមិនមែនតែរឿងស្រោចទឹកនឹងមួយមិនមែនថាអូអញ្ចឹងអត់ស្រោចទឹកបរិសុទ្ធអេនៅមានរឿងច្រើនទៀតហ្នឹងហើយអេអត់កាន់លុយបរិសុទ្ធអត់ទេនៅមានរឿងច្រើនទៀត ហ្នឹងតែនឹងរឿងរៀងរៀងខ្លួន តែអាត្មាផ្ដោត គឺផ្ដោតថាយើងបានជាមកជួបកន្លែងដែលគួរតែមានលៀបគួរតែមានសមាធិថេហើយ យើងបែរទៅជាអត់មានវិញព្រោះតែជាប់នឹងរបៀបអីទាំងអស់ហ្នឹងហើយម្យ៉ាងទៀតប្អូនរស្មីលើកសួរថាស្លាប់នៅឯព្រៃស្លាប់នៅឯនេះនៅឯនោះនោះអឺមានការយល់ថា ពលឹងអីអីនៅនឹងវល់វល់មកផ្ទះមិនរួចហើយបងចម្រើនមិញក៏ផ្ញើសំណួរគេមកថាត្រូវបដិសន្ធិភ្លាមឬក៏49ថ្ងៃអីអញ្ចឹងអញ្ចឹងបានកន្លែងហ្នឹងសិតតែរឿងប្រពុតអត់បរៀននេះប៉ុន្តែអាស្រ័យដោយទឹកថែរបស់មនុស្សហ្នឹងគឺចាប់យកអាហ្នឹងហ្មងហើយអាមិនបានជំនឿបែបហ្នឹងវា spread លឿនម៉េះ ឆ្ងល់ហ៎បើពពុទ្ធអត់បានបរៀនថាអញ្ចឹងផងហើយស្រាប់តែជំនឿអញ្ចឹង spread លឿនមកថាវាមានបច្ច័យរបស់វាទី1ទិដ្ឋិរបស់យើងមានស្រាប់ហ្នឹងទិដ្ឋិរបស់យើងអាមិឆាទិដ្ឋិមានស្រាប់ហើយដល់ហើយយើងអត់បានស្ដាប់ពពុទ្ធមុនយើងទៅស្ដាប់អ្នកមានមិឆាទិដ្ឋិមុនយើងអញ្ចឹងទិដ្ឋិនិងទិដ្ឋិ double ទិដ្ឋិហ្នឹងខុសទល់នឹងខុស very ខុស វាស្រូកគ្នាលឿនអញ្ចឹងវាលឿនអញ្ចឹងហ្នឹង super cost មកហ្នឹងហើយដល់ពេលអញ្ចឹងទៅនៅស្រុកខ្មែរក៏អាត្មា ដឹងដែរធ្វើពិធីយកព្រលឹងខ្លះអស់រាប់ម៉ឺនដុល្លារណាទីហោដូចគ្រោះថ្នាក់ចរាចរណ៍អីចឹងអឺធ្វើពិធីហៅព្រលឹងហៅអីអស់រាប់ម៉ឺនដុល្លារក៏មានដែរត្រូវរៀបពិធីឲ្យមុនសាលោកលំដាប់ទៀត ប្រហែលអាត្មានេះហៅព្រលឹងមួយទេចឹងទលរលលោកដំដាប់មានស្អីមានស្អីរស់អស់រាប់ម៉ឺនហ្នឹងហើយប៉ុន្តែសួរថាអេលុយគេតើលោកឯងទៅ ខ្វល់អីអាត្មាអត់មានស្ដាយលុយនឹងទេព្រោះគាត់ព្រមអស់វាព្រមហើយវាអត់អីទេតែនេះអានេះបាត់អានេះដែលគ្មានលុយវាស់ទេអាហ្នឹងហើយវាចង្រៃអីលោកអ្នកនាំគ្នាធ្វើទៀតនេះ បើបើទៅទៅកុហកអីគ្នាគាត់មិនសូវអីទេណានៅក្នុងហ្នឹងមានអ្នកកាន់ទងរបស់របស់ពុទ្ធយកទៅធ្វើចឹងទៀតដល់អញ្ចឹងធ្វើឲ្យអ្នកដែលមិនតន់យល់ធម៌ទាំងឡាយថាអានឹងឲ្យ Buddhism នោះនោះនឹងឲ្យ Buddhism ពុទ្ធសាសនាអញ្ចឹងឯងឃើញវាច្រឡំទៅទាំងអស់គ្នាអឺមានរឿងរ៉ាវជាច្រើនអាត្មាមិនបាច់បកស្រាយក៏គ្រាន់តែយើងស្ដាប់រឿងនិទាន ខ្លះ ដែលនៅក្នុងបេដកនៅក្នុងអត្តកថាធម្មបទអីក៏មានដែរឧទាហរណ៍ដូចជារឿងនាងអណោជាមែនទេអឺយកផ្កាននងព្រៃហ្នឹងយកទៅបូជាបច្ចេដីហ្នឹងហើយហើយទៅមិនតាន់ដល់ផងស្រាប់តែគោកាចហ្នឹងវាជុលស្លាប់ទៅហ្នឹងហើយអញ្ចឹងនាង ខ្លួននាង ទៅអត់តាន់ដល់ទេក៏ប៉ុន្តែអត់មានអីលឿនជាងចិត្តទេមែនណាចិត្តហ្នឹងមាន ព្រះចេតដីនឹងជាអារម្មណ៍បាត់ជុលស្លាប់តែរាងកាយប៉ុន្តែកុសលធម៌អត់ស្លាប់ទេមកព្រឹបនឹងនាងបដិសន្ធិនៅតាវតឹងមានវិណាមកដឹកមានមានលោកណាមកដឹកពលឹងទៅតាវតឹងវាអត់មានទេកម្មជាបច្ច័យឃើញទេកុសលកម្មជាបច្ច័យនឹងអាបច្ចតិហើយក៏បដិសន្ធិភ្លាម មិនរងចាំយូរទេ បាច់ចាំ49ថ្ងៃទេហ្នឹងហើយហើយសួរថាចុះរយៈពេលប្រហែលពីពីចុតិនិងបដិសន្ធិនេះតាមពិតយើងមិនអាចយកថ្ងៃយកនាទីទៅវាស់បានទេបើយើងគិតមើលគឺ តែមួយខណៈចិត្តប៉ុណ្ណោះអញ្ចឹងមួយខណៈចិត្តហ្នឹងវាអត់អាចថា1នាទី10នាទី3នាទីវាអត់អាចថាអញ្ចឹងបានទេព្រោះតែវាតែមួយខណៈចិត្តប៉ុណ្ណោះ ហ្នឹងហើយសួរថាប្រមាណថាវាអត់មានប្រមាណគឺតែប៉ុណ្ណឹងតែមួយគណៈចិត្តទោះបីយើងគុណគូថាប្រមាណលានឆ្នាំទៀតអានឹងរបស់យើងប៉ុន្តែតែមួយគណៈឧទាហរណ៍ដូចដូចមនុស្សមនុស្សចម្រើនឈានទៅទៅកើតជាអសញ្ញ័យសន្តាបើនិយាយពីអនន្តរបច្ច័យរបស់ចតិនិងបដិសន្ធិរបស់ចិត្តបើនិយាយពីរូបនោះវាស់ថា500កាប់មែនណា 500កាប់នៅនឹងប៉ុន្តែចោះអាចុតិចិត្តមុតជាមនុស្សនេះព្រោះអសញ្ញ័យសត្វតាអត់មានចិត្តទេមែនទេអត់ទេដល់500កាប់នឹងទៅក៏រលត់ទៅអស់500កាប់ហើយក៏បដិសន្ធិជាទេវតាឬក៏មនុស្សវិញសួរថាតើរយៈពេលប្រមាណបើវាស់ដោយគណៈចិត្តថាមួយគណៈចិត្តដែរតែមួយដែរអាយើងវាស់នោះវាស់ប៉ុន្មានវាស់ទៅប៉ុន្តែបើនិយាយពីយូរឆាប់របស់គណៈចិត្ត ពីមុនកើតជាព្រំហ្នឹងរហូតដល់ត្រឡប់ពីនឹងមកវិញបដិសន្ធិនៅក្នុងសុគតិហ្នឹងរយៈពេលប្រហែលថាមួយខណៈចិត្តប៉ុណ្ណោះហ្នឹងហើយសួរថាចប់បើយូរអញ្ចឹងចិត្តនឹងទៅណាថាតើបើអត់មានទៅណាផងបើអត់មានទៅណាផងបើនៅក្នុងអរុអសញ្ញ័យសត្វតាអត់មានចិត្តផងហ្នឹងវាមានពលឹងស្អីទៅណាទៀតវាអត់ទេ តែមួយខណៈចិត្តប៉ុណ្ណោះអញ្ចឹងការយល់ពីសភាវៈនឹងទៅដោះចម្ងល់បានហ្នឹងហើយ បើទោះជាមានអ្នកដឹងជាតិនឹងនិយាយថាឃើញគេហែទៅនេះទៅនោះអីក៏ពិតមែនវាប្រកាសណាស់ថាបដិសន្ធិហើយជាកំណើតអីមួយហើយវាមិនមែននៅជាលក្ខណៈពលឹងវិលវល់អីមែនមែនហ្នឹងហើយប៉ុន្តែសំបីតអ្នកចងចាំនឹងយកមកនិយាយក៏គាត់និយាយដោយទឹកថែដែរមិននិយាយដោយយល់ត្រូវទេដូច្នេះការសិក្សានៅធម៌របស់ ព្រះអរិយៈទើបអាចកាត់ផ្ដាច់នៅចម្ងល់ទាំងអស់នឹងបានបើទោះជាអាត្មានិយាយយ៉ាងម៉េចក៏ដោយក៏មិនអាចធ្វើឲ្យអ្នកមិនដែលសិក្សាមិនដែលពិចារណារឿងនឹងយល់បានដែរប៉ុន្តែបើមិនអាចសិក្សាអីបានក៏សិក្សាតាមរឿងចុះអញ្ចឹងបាន មាន ពេលខ្លះព្រះអង្គទៅប្រោសមនុស្សព្រះអង្គមិនខានពីលើករឿងជាឧទាហរណ៍ទេដើម្បីឲ្យយល់ឃើញទេដូចជារឿងអណោជានឹងអញ្ចឹងគោជុលស្លាប់ព្រឹបស្រាប់តែបដិសន្ធិនៅអត់មានណាទៅដឹកទេ បើយើងយល់ថាត្រូវមានអ្នកដឹកយើងអត់យល់កម្មផលទេឃើញទេកម្មੰសតេវិភេចតិយតិទាំងហិណបំណៃតតាយៈកម្មនឹងតែង តែបែងចែកសัตว์លោកឲ្យថោកទាបឲ្យបណិតទៅតាមអំណាចរបស់ខ្លួនអញ្ចឹងបើយើងមានមានតួនាទីទៅចាត់ចែងកំណើតគេជំនួសគេមានរឿងកម្មផលអីពពុទ្ធក៏មិនអាចចាត់ចែងកម្មជំនួសគេបានដែរមិនចឹងហ្នឹងហើយ មានរឿងអីទៀតរឿងអឺនាងធនទាស័យដែលគឺវាយសម្លាប់ដោយសារតែទៅប្រគិនទឹកព្រះអង្គឯនោះគឺចាប់អូសចាប់ជើងអូសប្រច្រាស់ជើងរហូតដល់នាងនឹងស្លាប់ប៉ុន្តែកុសលធម៌មានស្លាប់ណាហើយពេលនោះបដិសន្ធិភ្លាមនឹងហើយព្រះអង្គមិនតន់មុនចេញពីតំណឹងផងមកទាំងប្រាសាទមកថ្វាយគុំព្រះអង្គហើយព្រះអង្គនិមិត្តឲ្យពួកតាតាដែលវ័យសម្រាប់នាងនឹងឃើញទៀតហ្នឹងហើយភ្លាមហ្នឹង សួរថានាងជាទាស័យគេអត់មានញាតសន្តានអីគឺវ័យស្លាប់ព្រោះតែហេតុប្រកេនទឹកព្រះអង្គហ្នឹងហើយដល់ពេលមកថ្វាយបង្គំព្រះអង្គទៅព្រះអង្គនិមិត្តឲ្យឃើញអញ្ចឹងទៅសួរថានាងឈ្មោះអីខ្ញុំពីមុនជាធនទាស័យហើយនាងធ្វើបុណ្យអីប្រកេនទឹកព្រះអង្គមិញហ្នឹងហ្នឹងហើយហើយមិនបាននាងស្លាប់នេះតាតាទាំងអស់នេះវ័យកណាមិញតាតាលុបភ័យមកសឹកអល់មុខចំចំ ឃើញទេតាមមកគណៈចិត្តទេហ្នឹងហើយអញ្ចឹងប៉ុណ្ណឹងណាហ្នឹងហើយគាត់ជឿមិនទៀតអានឹងរឿងរបស់គាត់ហើយចាំ40ប្រមាណថ្ងៃអីប្រហែលថ្ងៃជាជំនឿអញ្ចឹងបានថាហេតុអីបានជំនឿទាំងអស់នឹងវា spread លឿនថាទិដ្ឋិរបស់យើងមានស្រាប់ហើយយើងស្ដាប់ពីអ្នក មានទិដ្ឋិដូចគ្នាអញ្ចឹងវា super ទិដ្ឋិហើយលឿនហ្មងហ្នឹងហើយដល់ពុទ្ធព្រះអង្គសំដែងបើកបង្ហាញ ពីការពិតហើយការពិតនឹងវាពិបាកចូលទៅដល់សម្រាប់អ្នកមិនមានភ្នែកគឺបញ្ញានឹងតែវាមិនពិបាកសម្រាប់អ្នកចូលចិត្តពិចារណាទេហ្នឹងហើយប៉ុណ្ណឹងមានអីទៀតបាទអឺរឿងបនបាបហ្នឹងហ្នឹងហ្នឹង ទេចង់ខ្ញុំចូលតាមខ្ញុំខ្ញុំអត់អត់មានណាអត់ទេមិញគាត់សួរខ្ញុំពុំផៃពុំផៃមកអត់កាលណាអត់ទេម៉ែនេះនឹងអូអូនសុផលសិញចឹងអូខេមកចឹងទៅតាមតាណាបានបណ្ណានបណ្ដឹង យើងធំសូមនមស្ការព្រះអង្គគ្រូជាទីសក្ការៈហើយនឹងសូមគោរពញាតិពធយើងទាំងអស់គ្នាដែលមានវត្តមាននៅទីនេះហើយនឹងក្នុង live អឺនឹងពងភ័យប៉ុន្តែដោយសេចក្តីដោយថាជួបធម្មមិត្តយើងដោយថាមានចិត្តមួយដោយថាសបាយដូចចង់ចូលរួមអញ្ចឹងអញ្ចឹងភ័យបដានិយាយបដាទៅបានប៉ុន្មានប៉ុណ្ណឹង ហើយសំណួរហ្នឹងអឺលោកប្អូនសុផលមានប្រសាសន៍ថាតើបនបាបហ្នឹងវាកើតយ៉ាងម៉េចចឹងណាត្រូវអូខណៈរបៀបបង្កើតបនមើលសុំសុំ សូមសំណួរម្ដងទៀតព្រោះស្ដាប់អត់ទាន់អត់ទាន់ច្បាស់លោកម្ចាស់គ្រូទឹមសំដែងពធមិញឥឡូវស្លាប់បាត់សំណួរមិញហ្នឹងគឺទៅបាត់ហើយកណាអឺក្នុងសំណួរដែលកណាលើកនៅក្នុងប្រធានបទនេះដោយឃើញថ្ងៃនេះតាមពិតទៅ កាលាមានឱកាសស្ដាប់ព្រះអង្គគ្រូច្រើនក៏កាន់តែល្អប៉ុន្តែព្រះអង្គគ្រូថាចង់ឲ្យសិទ្ធិធម៌វាគ្មិនអញ្ចឹងកណាក៏នឹកឃើញថាបើសិនជាមិនបានបង្កើតប្រធានបទទេគួរឲ្យស្ដាយព្រោះនេះជាឱកាសមួយហើយខ្ញុំកណាលើកប្រធានបទថា មុននឹងលើកប្រធានបទហ្នឹងកណាសូមលើកថា នៅក្នុងជីវិតប្រចាំថ្ងៃនេះគឺថាដោយព្រះអង្គសម្ដែងគាថាថា បើអ្នកធ្វើបុណ្យចូលធ្វើបុណ្យនោះឲ្យរឿយរឿយពេញចិត្តនៅក្នុងការធ្វើបុណ្យហើយធ្វើបុណ្យនោះឲ្យរស់រាន់បើមិនរស់រាន់ទេ នោះពេញអ្នកនឹងពេញចិត្តនៅក្នុងអំពើបាបទាំងឡាយទាំងពួងអញ្ចឹងគាថានេះអាចស្ដាប់បានអាចប៉ុន្តែការយល់ផ្សេងគ្នា ហើយដល់អញ្ចឹងបានកណាគិតថាបើសិន ជាយើង ចង់ធ្វើបុណ្យឲ្យរឿយរឿយតើការធ្វើបុណ្យនោះធ្វើយ៉ាងម៉េចហើយចុះពេលគាត់ទៅធ្វើបុណ្យជួនកាលគាត់អាចស្ដាប់ច្រឡំថា អញ្ចឹងតតែរៀបរងអញ្ចឹងតតែនិមន្តប្រសង់ប្រោះទឹកទៀតហើយអញ្ចឹងអត់បានបន់ព្រោះនេះគឺជាទិដ្ឋិដោយព្រះអង្គគ្រូមានសង្ឃដីកាមិញហ្នឹងកណាធំដឹងក្តីមកគឺឃើញតែអញ្ចឹងហើយមានឪពុកមេកណាមួយនោះគាត់បានរៀនបកប្រែកម្ពីបត្រៃបៃដកនៅ ក្នុងជំនាន់សម្ដេចសង្ឃជួនណាតហើយគាត់ខំទៅដើរប្រាប់គេ ក្នុងអវងហ្នឹងគេសែនគ្រប់គ្នាគេឆេងមេងគ្រប់គ្នា គាត់ខំដែរគេអានឹងធ្វើខុសទេ ពុទ្ធអូវាទលោកសំដែងចេះចេះអត់មានអ្នកស្ដាប់គេថាឲ្យគាត់ថែមទៀតហើយចុះឆ្វេងអីតឯងហើយកណាក៏ឆ្ងល់ហើយចុះមិនបានគាត់ថាគាត់កាន់ពុទ្ធសាសនាយូរហើយហើយហេតុអីក៏គាត់និយាយថាសែនមិនចេះសែនមិនចុះអានេះធ្វើខុសនោះធ្វើត្រូវចុះពុទ្ធសាសនានឹងយ៉ាងម៉េចហើយកណាចេះតែឆ្ងល់ហើយគាត់ទេសនារហូតអញ្ចឹងហើយបានកន្លែងហ្នឹងកណាចង់លើកប្រធានបទថាតើ នៅក្នុងការធ្វើបុណ្យបង្កើតបុណ្យសម្រាប់ការរស់នៅនៅក្នុងជីវិតប្រចាំថ្ងៃនេះគួរធ្វើយ៉ាងណាតលតមកពិធីបែបនេះឬបានកើតបុណ្យឬក៏យើងនៅផ្ទះកើតបុណ្យដែរឬទេនឹងទី1ទី2តើបាបនឹងវាដើរទន្ទឹមនឹងបុណ្យយ៉ាងណាចុះបើវាបាបនឹងកើតឡើងកណាគិតថាអកុសលឈាននឹងគ្រប់គ្នាទាំងខ្ញុំកណាខ្ញុំបាទរួមទាំងបងប្អូនទាំងអស់ហ្នឹងគឺអាច អកុសលឈានហ្នឹងគឺចូលច្រើនជាងគេជាងកុសលឈានទៅទៀតអញ្ចឹងពេលអកុសលហ្នឹងកើតឡើងតើយើងកំណត់ដឹងយ៉ាងម៉េចហើយលះទៅដោយយ៉ាងម៉េចកណាសឹងសុំបងភីអនុគ្រោះទៀតដឹងបានបានប៉ុណ្្នឹងអញ្ចឹងអញ្ចឹង ប្អូនសួរថាប៉ុនហ្នឹងធ្វើយ៉ាងម៉េចប៉ុនពេលអូអូខេហ្នឹងអាហ្នឹងបើនិយាយពីអឺបើយើងនិយាយពីប៉ុនបើប្រថុជនយើងហ្នឹងវាចូលក្នុងមហាកុសលមិនអញ្ចឹងអញ្ចឹងបើយើង វេជ្ជនៃក្នុងមហាកសលបបុនវាសំដែងចេញទៅក្នុងបញ្ញកិរិយាវត្ថុ10ឬកសលកម្មបត10មិនចឹងអញ្ចឹងបើយើងគិតតាម នឹង ទៅវាអត់មានពេលណាទេព្រោះថាឧទាហរណ៍ថាមហាកុសលលេខថាបញ្ញកិយាវត្ថុ10ដូចជាមានទៀនទៀនមយៈអីចឹងយើងចាំបាច់ទៅដល់អឺមានពេលអីរៀបអីចេះវារៀបចេះនឹងវាល្អប៉ុន្តែ បើអត់ទេដូចមិនចាំបាច់នេះសំដែងយើងនឹងអាប៉ុនហ្នឹងគឺកើតនៅគណៈចិត្តកសលការធ្វើទៀនហ្នឹងគឺជាប៉ុនមួយសំដែងចេញកន្លែងណាក៏បាន អាចធ្វើបានទាំងអស់នៅម្នាក់ឯងក៏អាចធ្វើទៀនបានដែរគឺដូចជាខឹងគេអីយើងមានអភ័យទានឃើញគេស្ដាប់ឮគេនិយាយ ដូចថាអាក្រក់អីចឹងយើងឲ្យអភ័យទានគេហ្នឹងអាហ្នឹងក៏បននៅនឹងជួនកាលនៅលើក្រែឬក៏នៅប្រគុណអីស្ដាប់គេមើល YouTube អីគេជេរគ្នាទៅយើងនឹងឃើញគេចិត្តបាបគេកើតឡើងទៅនឹងចិត្តបាបគេកើតឡើងយើងមានអីមានតែអណ្ដិតគេទៅហ្នឹងថាបុគ្គលនឹងមានបាបអញ្ចឹងទៅអឺមិនបាច់មានកម្មវិធីអី នេះទេប៉ុន្តែបើមានកម្មវិធីអញ្ចេះក៏ហិតតែល្អដែរហ្នឹងដូចហ្នឹងផ្សេងហើយដូចជាសំដែងចេញតាមទៀនសិលហ្នឹងសិលដូចជានឹងមិនសម្លាប់មិនអីសិលប្រមាណយើងនឹងសិល5សិល10អីហ្នឹងណាទៀនសិលភាវនាអីបញ្ញកិច្ចវត្ថុ10អីដឹងណាអញ្ចឹងវាសំដែងចេញតាមហ្នឹងអត់មានរូបរាងទេពេលណាក៏បានដែរ នៅឋានៈណាក៏បានហើយអឺស្អីគេទៀតក៏យើងអកំណត់ដឹងបាបហ្នឹងកំណត់ដឹងបាបហ្នឹងបានន័យថាបុចិត្តដឹងបាបហ្នឹងគឺចិត្តបុណ្យបានដឹងបាបបានហើយដល់កំណត់ដឹងបាបបុណ្យបានហ្នឹងមានតែនេះទេមានតែចូលរៀនដដែលហ្នឹងធ្វើយ៉ាងម៉េចឲ្យកំណត់ចិត្ត បនបាបបានហ្នឹងគឺមានតែការរៀនមានតែការចាប់ដើមពីការស្ដាប់ការស្ដាប់ការសែបគប់សពរោះការយល់ធម៌របស់សពរោះការអនុវត្តត្រឹមត្រូវតាមធម៌របស់សពរោះហ្នឹងអាហ្នឹងគឺវាចូលវាថាដឹងបនបាបហ្នឹងយ៉ាងម៉េចហ្នឹងហើយ មួយទៀតផងអឺហើយហើយបនបាបហ្នឹងតាមពិតវាវាអត់នៅក្នុងអំណាចរបស់យើងបើយើងគិតទៅពីហេតុបច្ច័យណាជួនកាលបនហ្នឹងក៏អឺពុទ្ធជនយើងនៅក្នុងវត្តដាក់3ហ្នឹងគឺវាវាវិលទៅក្នុងវិបាកវត្តដាក់ហ្នឹងហើយនឹងកម្មវត្តដាក់ហើយនឹងកិលេសវត្តដាក់ អញ្ចឹងអាកិលេសកិលេសរបស់យើងហ្នឹងកិលេសកើតឡើងហ្នឹងវាវាធ្វើឲ្យមានកម្មកម្មនវត្តដាក់ហ្នឹងគឺកម្មកម្មហ្នឹងវាជាកុសលផងអកុសលផងអញ្ចឹងឧទាហរណ៍ថាអីគេតកតងនឹងឧទាហរណ៍ថាប៉ុនមួយចុះឥឡូវលោកក្មួយអឺវិសាលនេះធ្វើប៉ុននេះឃើញទេ អានឹងប៉ុននឹងកើតមកពីបច្ច័យច្រើនយើងគិតទៅវាអាចមកពីឧបនិស្សយបច្ច័យយើងយើងការអឺសំដូចថាការដឹងគុណពុកម្ដាយពីមុនមកដល់ឥឡូវហ្នឹងយើងនឹកគុណពុកម្ដាយទៅយើងធ្វើប៉ុនហ្នឹងឲ្យកើតឡើងម្ដងទៀតនេះហើយអឺជួនកាលឥឡូវពេលនេះប៉ុន ពុងយើងពុងស្ដាប់ធរនេះមកហ្នឹងពេលនេះកើតអឺមិនកើតមកបច្ច័យតប៉ុនមួយឥឡូវឧទាហរណ៍ថាយើង អកុសលហ្នឹងក៏អាចបង្កើតឲ្យខណៈនេះកើតឡើងដែរអកុសលយ៉ាងម៉េចឧទាហរណ៍ថាបើតាមខ្ញុំដឹងអានឹងនឹងចុកខ្នងហ្នឹងផ្សេងឧទាហរណ៍ថាមុនមុនប៉ុននេះកើតឡើងនេះតើយើង ល់ខ្វាយយ៉ាងម៉េចខ្លះឃើញទេខ្វល់ខ្វាយនឹងប៉ុននឹងយ៉ាងម៉េចខ្លះត្រូវរៀបចំធ្វើមហូបយ៉ាងម៉េចច្រើនតិចណាមហូបអីខ្លះអញ្ចឹងសិតតែនេះណានឹងនឹងហ្នឹងសិតតែអឺការខ្វាយខ្វល់បារម្ភហ្នឹងសិតតែអកុសលអញ្ចឹងអកុសលហ្នឹងវាបង្កើតឲ្យជាកុសលអាបច្ច័យនឹងចៃកើតកុសលបានអញ្ចឹងមិនទៀត សុំប៉ុណ្ណឹងចូលរួមតិចមើលថែមនៅអរគុណបាទសាធុសាធុសូមអរគុណបងភាបានជួយរួមហើយខ្ញុំប្រកាសថាខ្ញុំបាទសូមឱកាសអំពីក្រុមចាស់គ្រូហើយក៏ដូចជា បងប្អូនយើងទាំងអស់នៅក្នុងឱកាសនេះផងដែរសូមជួយរួមបន្តិចអត់សូវចេះ ក្នុងជីវិតប្រចាំថ្ងៃនឹងតែងតែកើតមាននៅប៉ុនហើយក៏ដូចជាបាបនឹងជាមួយគ្នាវាកើតផ្លាស់ប្ដូរគ្នាលឿនណាស់គ្រាន់តែសម្លឹងឃើញរូបនារីស្អាតហ្នឹងក៏ចិត្តបាបកើតភ្លាមដែរហ្នឹងហើយហើយបើសម្លឹងឃើញព្រះរតនត្រ័យបង្អោនចិត្តទៅគោរពថ្វាយបង្គំ ពេលហ្នឹងចិត្តហ្នឹងក៏កើតភ្លាមដែរអញ្ចឹងក្នុងជីវិត ប្រចាំថ្ងៃនេះយើងមិនអាចកំណត់ថាឲ្យបននឹងកើតឡើងរហូតឬក៏បាបនឹងវាត្រូវតែកើតយ៉ាងនេះយ៉ាងនេះបានទេវាអាស្រ័យនៅលើហេតុនិងបច្ច័យនឹងទាំងអស់មួយទៀតព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាបុណ្យនេះរមែងចម្រើន ដោយពីព្រោះអឺហេតុតែចម្រើននៅកុសលទាំងឡាយបុណ្យនេះរមែងចម្រើនយ៉ាងនេះ ព្រោះតែចម្រើននៅកុសលទាំងឡាយនឹងបុណ្យបុណ្យដែលវាកើតឡើងក្នុងចិត្តយើងរឿយរឿយញឹកញឹកញយញយទៅបានវាតលតែយើងនឹងសែបនៅកុសលតម្កល់ចិត្ត លះនៅបាបអញ្ចឹងទើបបននឹងចម្រើនរឿយរឿយបានហើយកុសលទាំងអស់ហ្នឹងឧទាហរណ៍ថាកុសលថ្នាក់ទៀនដែលអ្នកបងព្រមទាំងក្មួយក្មួយបំពេញក្នុងថ្ងៃនេះហ្នឹងឲ្យបានទៅជាកុសលហៅថា សម្មាបដិបទានឹងក៏បានឲ្យតែយើងតម្កល់ចិត្តត្រូវលះបង់នៅមិច្មិច្មច្ឆរិយៈគឺសេចក្តីកំណាញ់នឹងអាចឲ្យកុសលនឹងជាបច្ច័យរហូតដល់បានសម្រេចធัวព្រះនិព្វាននឹងផងដែរអញ្ចឹងសូមជួបរួមប៉ុណ្ណឹងគណៈសូមអរគុណ chụp bài chụp nhiều lực ông, ôm cho luôn tích nhằm đặt video sân vừa tôi bị bằng bằng bằng bằng kim nhằm đàm nhân video như cả <laughs> cái là sông មកស្ការចំពោះលោកចាស់គ្រូដោយសេចក្តីគោរពអីសូមគ្រប់តាលោកយាយពូអ៊ំមីមីបងប្អូនទាំងអស់អឺខ្ញុំសូមចូលរួមបន្តិចតកតងទៅនឹងអឺបុណ្យហើយនឹងបាបឬក៏កុសល ហើយនឹងអកុសលតាមពិតទៅ ពាក្យទាំងពីរហ្នឹងយើងអាចចំនួនគ្នា បាន ពាក្យកុសល ហើយនឹងបុណ្យអានឹងយើងអាចប្រើជំនួសគ្នាបានឬក៏បញ្ញាបញ្ញាហ្នឹងក៏បុណ្យដែរហើយកុសលអកុសលហើយនឹងបាបអានឹងយើងក៏អាចប្រើជំនួសគ្នាបានតាមពិតទៅអឺខ្ញុំខ្ញុំសូមបញ្យលនិយមន័យបុណ្យនឹងបាបសិនកុសលនិង អកុសលសិនអឺកុសលនិងអកុសលឬក៏បុណ្យនិងបាបហ្នឹងគឺវាអត់មានអត់មានអីទេ nothing ពាក្យថា nothing នេះខ្ញុំចង់និយាយថាអឺមែនទែនទៅវាអត់មានអីដែលយើងជាទូទៅ យើងច្រើនតែប្រើពាក្យបុណ្យយើងប្រើទៅលើពិធីអញ្ចឹងណាយើងច្រើនតែប្រើទៅលើពិធីដូចជាពិធីបុណ្យតេកិណានុបទានបុណ្យចម្រើនបជនអីចឹងណាអាហ្នឹងយើងប្រើតែពាក្យពិធីឯងជំនួសឲ្យពាក្យបុណ្យប៉ុន្តែ ពាក្យបុណ្យដែលដែលជាការសម្ដែង របស់ព្រះសម្មាសម្ពុទ្ធគឺមិនមែនទៅលើ ពិធីទេអត់មានអីទាំងអស់អត់មាន ប្រើពាក្យថាបានទៀតបើសិនជាយើងនិយាយឲ្យត្រូវអត់មានត្រូវប្រើពាក្យថាបានប៉ុននេះពីព្រោះពាក្យថាប៉ុននេះ ឬកុសលនេះគ្រាន់តែស្អាតកាយស្អាតវាចាស្អាតចិត្តតែប៉ុណ្្នឹងឯងដូចយើងយកចង្ហាន់ទៅវត្តអីអញ្ចឹង មិនមែនប៉ុននៅលើ ចង្ហាន់ហ្នឹងទេបាទគឺនៅពេលណា ដែលយើង ស្អាតកាយស្អាតវាចាស្អាតចិត្តពេលហ្នឹងប៉ុនកើតឡើងណាពេលណាដែលកាយវាចាចិត្តរបស់ យើងនឹងអត់ស្អាតវាចូលទៅ នៅក្នុងអកុសលឬយើងហៅថាបាបអញ្ចឹងអឺមែនតែនទៅ គឺយើងសិក្សាទៅលើមេគារបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់ត្រាស់សម្ដែងពន្យល់សត្វលោកគឺ អឺព្រះអង្គទ្រង់បញ្យល់ដល់សត្វលោកហ្នឹងគឺព្រះអង្គឲ្យយើងសិក្សា ទៅលើផ្លូវចិត្តខាងក្នុង សំខាន់ទៅលើផ្លូវចិត្តប្រសិនបើយើងផ្ដោតទៅលើ ពិធីជាធំអានឹងមានន័យថាយើងអត់តន់យល់ពីពាក្យថាបុណ្យនិងបាបពិតប្រាកដដែរយើងយើង ពិនិត្យមើលខ្លួនយើងណាឲ្យតែយើងឲ្យតែយើងសន្មត់ទៅលើពិធីឲ្យសំខាន់ទៅលើពិធីហ្នឹងក៏មិនតន់ឈ្មោះថាជាអ្នក ដែលយល់ពាក្យបុណ្យនិងបាបពិតប្រាកដដែរ ហើយបើយើងមួយទៀតយើងច្រើនតែឲ្យពាក្យថាប៉ុនគឺយើងនិយាយពីពាក្យទៀនណាអញ្ចឹងណាបើយើងនៅតែឲ្យតម្លៃទៅលើទៀននឹងជាប៉ុនក៏យើងអត់តន់យល់ពាក្យថាប៉ុននឹងពិតប្រាកដដែរពីព្រោះប៉ុនគឺកើតចេញពីផ្លូវចិត្តរបស់យើង ដែលស្អាតកាយស្អាតវាចាស្អាតចិត្តអញ្ចឹងអ្នកដែលមានចិត្តប៉ុននឹងវាអត់មានបញ្ហាអីនៅពេលដែល យើងទៅវត្តយើងនៅផ្ទះយើងក៏ដោយ នៅពេលដែលมันមានអ្នកចូលរួមឬក៏អឺដូចថាវាមិនសពដូចថាវាមិនអ៊ូអអីក៏ដោយក៏នៅតែក៏នៅតែអាចរក្សាផ្លូវចិត្តរបស់យើងឲ្យបានល្អបានប៉ុន្តែជាទូទៅខ្ញុំនិយាយបែកបន្តិចជាទូទៅយើងនៅពេលអ្នកដែលគាត់យល់ពីបុណ្យនិងបាបបានខ្លះដូចថាអ្នកពុទ្ធបរិស័ទយើង ដែលតែងតែទៅវត្តស្ដាប់ធម៌បានយល់ខ្លះមក អឺខ្លាចបាបហើយពេញចិត្តក្នុងការធ្វើបុណ្យយ៉ាងហ្នឹងណាពេញចិត្តក្នុងការធ្វើបុណ្យខ្ញុំចង់និយាយពីចូលក្នុងពិធីអីផ្សេងផ្សេងពាក្យថាបុណ្យដែលខ្ញុំនិយាយក្នុងទីនេះអឺជាទូទៅយើងខ្លាចតែទៅលើបាបនិងបុណ្យទេប៉ុន្តែមែនទែននៅក្នុងអំពើដែលយើងធ្វើវាមានពីរសំខាន់នៅក្នុងជីវិតរបស់យើង ទី1គឺការសន្សំសន្តានបើនៅក្នុងធម៌គេហៅថាឧបនិស្សយបច្ច័យ ឧបនិស្សយបច្ច័យអាការសន្សំសន្តាននឹងទី1ទី2គឺអឺបុណ្យនឹងឬក៏បាបដែលធ្វើនឹងគឺវិញ្ញាណវិបាកឲ្យកើតឡើងបើក្នុងភាសាបច្ចេកទេសធัวគេហៅថាកម្មបច្ច័យឬក៏នានាខនិកកម្មបច្ច័យមានន័យថា នៅពេលដែលបុគ្គលណាមួយ បានធ្វើនៅ អំពើណាមួយហើយឧទាហរណ៍ថាដូចយើងធ្វើទានថ្ងៃហ្នឹងអញ្ចឹងណានាំឲ្យកើតក្នុងកំណើនមនុស្សឬក៏បានទ្រព្យសម្បត្តិយើងស្រឡាញ់ពេញចិត្តកន្លែងហ្នឹងមិនអញ្ចឹង ជាទូទៅយើងយើងយើងយើងសប្បាយចិត្តយើងនៅពេលដែលយើងធ្វើអីមួយទៅ យើងជ្រះថានៅត្រង់ដែលថាធ្វើហើយនឹងឲ្យផលត្រឡប់មកវិញ ជាទូទៅណាយើងជួនកាលយើងជាប់ ជំពាក់ទៅ នៅក្នុងផលហើយដូចយើងធ្វើបាប ពេលខ្លះយើងខ្លាចបាបនេះខ្ញុំនិយាយដោយសន្មតណាយើងធ្វើបាបយើងខ្លាចបាប ប៉ុន្តែការធ្វើបាបហ្នឹងដែលទីហោថាសម្លាប់សัตว์ទៅបដិសន្ធិក្នុងកំណត់នរោ ឬក៏ក្នុងប្រវត្តិកាលហ្នឹងជួបរឿងផ្សេងផ្សេងដែលល្អខ្លះមិនល្អខ្លះទៅរឿងមិនល្អហ្នឹងដោយអកុសលកម្មដែលបានធ្វើមកប៉ុន្តែអាហ្នឹងវាជាទោសតូចតាចទេហេតុអីបានជាទោសតូចតាច ពីព្រោះកាលណាបើវាយើងធ្វើហើយ វាមានឱកាសក្នុងការឲ្យផលវាគង់តែអស់ហើយប៉ុន្តែដែលទោសធ្ងន់បំផុតគឺការសន្សំឧបនិស្ស័យដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ជាពុទ្ធណា មិនមែនដោយកុសលកម្មមហាកុសលដែលធ្វើឲ្យញ៉ាំងវិបាកឲ្យកើតឡើងទេដោយសារការសំសំអញ្ចឹងបានមានសំណួរជាច្រើនដែលសួរថាស្រាផឹកទៅហើយអឺជួនកាលគាត់នឹងផឹកល្មមល្មមហេតុអីក៏មានទោសដែរទោសសំខាន់បំផុតគឺអាទម្លាប់នឹងតែម្ដងបាទការសន្សំបន្តិចបន្តិចហ្នឹងពីព្រោះដោយសារអីយើងនៅពេលដែលយើងធ្វើបាបអីមួយសំបីតែខ្ញុំនៅជាប្រសងក៏ដោយកាលតែខ្ញុំនៅបួស រឿងបាបនេះគួរឲ្យខ្លាចបំផុតការសន្សំសន្តានណាកាលណាបើយើងធ្វើទៅឲ្យខុសហើយណាវាវាវានឹងទាញឲ្យយើងហ៊ានធ្វើអ្វីផ្សេងទៀតហើយហើយវាទៅជាធម្មតាយើងយើងមានឃើញចឹងឯងយើងធ្វើអីខុសមួយក្នុងជីវិតរបស់យើងដូចជាសាមញ្ញសាមញ្ញសាមញ្ញនៅពេលដែលយើងធ្វើខុសអីមួយទៅដូចធម្មតាធម្មតាអញ្ចឹងអកុសលហ្នឹងវាវាបង្រៀនយើងណាបង្រៀនយើងហ្នឹងឯងមកពីអីគឺ ពាក្យថាសន្សំនៅឧបនិស្ស័យដែលខ្លាចនឹងដែលយើងធ្លាក់ទៅក្នុងសង្សារវដ្តដ៏យូរមកនឹងគឺឧបនិស្ស័យនឹងការសន្សំម្ដងបន្តិចម្ដងបន្តិចនឹងដែលយើងគួរខ្លាចតែជាទូទៅយើងច្រើនតែខ្លាចទៅលើនៅពេលដែលយើងធ្វើកម្មហើយវិបាកមកឲ្យផលអាហ្នឹងក៏យើងគួរឲ្យខ្លាចដែរក៏ប៉ុន្តែ ដែលគួរឲ្យខ្លាចបំផុតហ្នឹងគឺការសន្សំសន្តានដោយសន្សំការផឹកស្រាឬជក់បរិយអញ្ចឹងគ្រឿងញៀនឃើញទេគ្រឿងញៀនដែលសំខាន់ ចំណាយលុយពេលទៅទិញយកមកប្រើប្រាស់ហាច់អស់ហើយប៉ុន្តែអ្វីដែលវាទោសធ្ងន់បំផុតនោះដោយសារអីវាធ្លាប់បើបើបើមិនមានវាអត់បានឃើញទេអកុសលក៏ដូចគ្នាចឹងដែរឃើញទេដល់យូរយូរទៅវាទៅជាទម្លាប់ទៅជាសមទៅជាធ្លាប់ទៅវាទៅអញ្ចឹងរហូតទៅដែលយើងមើលដូចជាប្រវត្តិរបស់ព្រះទេវតាដែលតែងតែអឺខ្ញុំខ្ញុំនិយាយបែកទេដូចជា វែងទេចាគ្រូអត់អីទេគ្រូណាបាច់មានមានចាស់គ្រូជាប្រធានអឺនៅពេលដែល ប្រទេសវត្តឃើញឃើញដល់ពេលដែលអឺចង់អាឃាតជាមួយព្រះបរមពោធិសត្វណាអាសណ្ដានដែលចង់អាឃាតនឹងវាចេះតែសន្សំសន្សំសន្សំធ្វើឲ្យធ្លាក់ទៅក្នុងអបាយភូមិហើយបានមកកើតក្នុងកំណត់មនុស្សហើយក៏ដោយប៉ុន្តែដោយសារតែ ចិត្តដែលសន្សំនឹងឃើញទេ ចិត្តដែលសន្សំនឹងនៅពេលដែលសន្សំម្ដងបន្តិចម្ដងបន្តិចទៅវាច្រើនទៅច្រើនទៅច្រើនទៅជាវាទៅជាទម្លាប់នៅ ក្នុងជីវិតរបស់យើងនឹងងាយលេលេងទេចឹងហើយបានយើងរាល់ថ្ងៃដែលយើងសន្សំ ក្នុងសន្តានយើងរាល់ថ្ងៃហ្នឹងណាដែលអកុសលដែលវាកើតឡើងតិចតិចវាងាយកើតឡើងមកអំពីវាច្រើនពេកនៅក្នុងជីវិតរបស់យើងណាដោយគ្រឿងញៀនដែលវាដែលវាវាពេញខ្លួនយើងហើយវាងាយលះបានអញ្ចឹងអញ្ចឹងបានថា អាហ្នឹងវាជាធัวដែលគួរឲ្យខ្លាចមែនហើយត្រឡប់មកវិញគឺថាតកតួងទៅលើបុណ្យហើយនឹងបាបហ្នឹងបើយើងសិក្សាពីមេគារបស់ពុទ្ធឲ្យបានកាន់តែយល់ទៅវា take it easy មានន័យថាងាយធ្វើប៉ុណ្ណាសេចក្តីល្អដែល មាននៅ ក្នុងចិត្តរបស់យើងនឹងងាយងាយធ្វើមែនទែនប៉ុន្តែវាលំបាក ពីព្រោះតែយើងអត់តន់យល់ថាប៉ុនឃើញទេយល់ថាប៉ុនពិតប្រាកដ ពីព្រោះពេលខ្លះបលិពោតខ្លះយើងក៏យល់ថាបុណ្យដែរបលិពោតខ្លះណាវាជាទូអកុសលសិទ្ធសាស្ត្រប៉ុន្តែយើងយល់ថាបុណ្យដែរពេលខ្លះធ្វើដោយអំណាចលោភៈហ្នឹងក៏យើងពេលដែលយើងអត់យល់ពីសភាវៈពិតប្រកបក៏យើងចាត់ទុកថាអឺតាជាបុណ្យដែរហើយវាសុទ្ធតែជាប្រភពដែលនាំឲ្យកើតទុក្ខអញ្ចឹងហើយបានថាយើងនៅពេលដែលយើងបំពេញកុសលអីដែលពេលយើងធ្វើណារបៀបរូបភាពយើងនឹងច្រើនតែកើតទុកដោយសារអីហ៎ដោយសារវា ផ្ដើមចេញពីតួតណ្ហា ដែលជាសមុទយៈសុទ្ធតែជាហេតុដែលនាំឲ្យកើតទុក្ខធ្វើកុសលចង់បានអាយុវែងកើតទុក្ខតណ្ហា ផ្ដើមដោយតណ្ហា ជាហេតុនាំឲ្យកើតទុក្ខឃើញទេចង់បានឋានសួគ៌ជាហេតុនាំឲ្យកើតទុក្ខធ្វើចង់បានរូបសម្បត្តិល្អជាហេតុនាំឲ្យកើតទុក្ខចង់បានកូនល្អជាហេតុនាំឲ្យកើតទុក្ខឃើញទេ ឃើញទេវាវាផ្ដើមពីតួតណ្ហាទៅដែលដែលវាជាឧបវាជាឧបនិស្សយបច្ច័យញ៉ាំឲ្យកុសលកើតឡើងក៏ប៉ុន្តែ វាមានអាមេតណ្ហាហ្នឹងដែលដែលជាសមុទយៈដែលជាហេតុនាំឲ្យកើតទុក្ខអញ្ចឹងបានថាជីវិតយើងវាច្រើនទៅដោយសេចក្តីទុក្ខទាំងផ្លូវកាយនិងផ្លូវចិត្តហ្នឹងមកពីអីហ៎មកអំពីការធ្វើរបស់យើងហ្នឹងវាវាមានមេរបស់វាគឺតួតណ្ហាបើអ្នកដែលធ្វើអកុសលអាហ្នឹងយើងមិនបាច់និយាយទេព្រោះធ្វើខុសទៅហើយ ប៉ុន្តែអ្នកដែលធ្វើសេចក្តីល្អក៏ដោយគឺច្រើន ផ្ដើមដោយតួតណ្ហាហ្នឹងទៅផ្ដើមដោយតួតណ្ហាហ្នឹងហើយដែលជាហេតុនាំឲ្យកើតទុក្ខចឹងបានសេចក្តីទុក្ខជាច្រើនបានកើតឡើងចង់បានឋានសួគ៌ចង់បានកំណើតមនុស្សចង់បានកំណើតទេវតាសូម្បីតែចង់បានឲ្យ ប្រសងសុខហ្នឹងក៏ក៏ជាហេតុនាំឲ្យកើតទុក្ខដែរណាក៏ក៏ជាហេតុ ចង់ឲ្យចាស់គ្រូសុខភាពល្អហ្នឹងក៏ជួនកាលជាហេតុនាំឲ្យកើតទុកដែរប៉ុន្តែប៉ុន្តែយើងមិនអាចថាលះមកផ្លេតមកផ្លៀភ្លាមភ្លាមនឹងបាននេះត្រូវតែយើងសិក្សាឲ្យយល់អំពីសភាវៈពិតប្រកបមែនទែនទៅ គឺងាយងាយស្រួលស្រួលក្នុងការបំពេញសេចក្តីល្អសរុបមកកុសលដែលដែលដែលយើងហៅថាកុសលហ្នឹងគឺការស្អាតកាយស្អាតវាចាស្អាតចិត្តដែលសិទ្ធតែប៉ុណ្្នឹងឯង ដែលដែលយើងរៀនរាល់ថ្ងៃដែលពុទ្ធព្រះអង្គទ្រង់សម្ដែងធម៌មកបំពេញពុទ្ធកិច្ច45ព្រះវសាហ្នឹងណាគឺអត់មានអីក្រៅពី អប់រំកាយវិចាចិត្តរបស់យើងឲ្យល្អតែប៉ុណ្្នឹងឯងគឺគ្រាន់តែឲ្យកាយវិចាចិត្តរបស់យើងល្អតែប៉ុណ្្នឹងឯងយើងធ្វើរូបភាពអីក៏ដោយស្អីទាំងអស់គ្រប់បែបយ៉ាងអីទាំងអស់មែនទែនទៅគឺគ្រាន់តែឲ្យផ្លូវកាយផ្លូវចិត្តរបស់យើងល្អ អត់មានប្រើពាក្យបានអីទេអត់មានបានអីទាំងអស់គឺគ្រាន់តែកាយវាចា ចិត្តរបស់ខ្លួននឹងបានបរិសុទ្ធតែប៉ុណ្្នឹងឯងនឹងដែលហៅថាតួបុណ្យនោះបាទអាបានបរិសុទ្ធនឹងទៀតយើងនិយាយថាចប់បានប៉ុន្តែពិតអត់បានទេវាបរិសុទ្ធខ្លួនឯងតែម្ដងនឹងពាក្យថាបុណ្យនឹងគឺវាបរិសុទ្ធហ្នឹងហើយវាទៀតហ្នឹងខុសចឹងដូចវែងតិចណាគ្រូសុំគ្រូមានគេលោកមានអ្នកតបមានមានអីចូលរួមទៀតដែរ សើរណាអនុមោទនាបុណ្យបាបបើយើងនិយាយទៅពីរម៉ាត់យ៉ាងខ្លីតែមានន័យវែងនៅក្នុងโลกនេះនៅក្នុងពិភពលោកហ្នឹងបើមនុស្សទាំងអស់យល់ពាក្យថាបាបបុណ្យណាត្រូវលុបបញ្ជីសាសនាទាំងអស់ចោល រួមទាំងបញ្ជីថាពុទ្ធសាសនាមួយផងព្រោះបនបាបអត់មានសាសនាទេថាអញ្ចឹងចុះបើបើសាសនាប្រែពីពាក្យ religion ណាតែបើសាសនាជាពុទ្ធវចនៈអានឹងនៅត្រូវដដែលទេព្រោះដែលមានចំនួនច្រើនហើយដែលច្បាប់ ក្នុងโลกនេះគេអាច បង្កើតច្បាប់អីអីមួយតែច្បាប់បំបត្តិជំនឿមួយគេធ្វើអត់បានទេហ៊ានមកកើតសង្គ្រាមមែនទេហ្នឹងហើយព្រោះទិដ្ឋិនៅក្នុងសន្តានយើងមានស្រាប់តែជាឧបនិស្សយបច្ច័យមកនោះវាមានស្រាប់ព្រះអង្គថាសន្តានពធុជនហ្នឹងកើតមកដូចជាប់ព្រួយមកស្រាប់ព្រួយហ្នឹងមានងៀងទៀត ហ្នឹងហើយដល់តែពេលមកជួបមនុស្សមានមនុស្សចាក់បន្ថែមវាអត់មានមនុស្សជួយវះចេញហ្នឹងដកចាក់ដកចាក់លបោះកាន់តែខ្លាំងហ្នឹងលិចកាន់តែជ្រៅហ្នឹងហើយមែនតែនទៅ បើយើងគិតថាត្រូវធ្វើយ៉ាងណាឲ្យកុសលចម្រើនត្រូវធ្វើយ៉ាងណាលះបាបហ្នឹង បើវានៅក្នុងជាលក្ខណៈធ្វើ ឬក៏អំណាចយើង ជាអ្នកចង់ទេ នៅតែចូលមិនដល់ពីព្រោះកុសលក៏ជាធម៌កុសលាធម្មាឃើញទេអកុសលាធម្មាដែលឈ្មោះថាជាធម្មាព្រោះជាអនត្តាចឹងដែលឈ្មោះថាជាធម្មានោះព្រោះជាអនត្តា ហើយពាក្យអនត្តា ប្រែថាមិនមែននរណាម្នាក់មិនមែនយើង មិនមែនគេ មិនមែនខ្ញុំ ហើយមិននៅក្នុងអំណាចទេទោះបីយើងថាយើងខំធ្វើបុណ្យថ្មថាបើយល់បុណ្យបាបហើយពាក្យបុណ្យគ្មានពាក្យខំទេគឺពេញចិត្តអញ្ចឹងណាពេញចិត្តជាកុសលឆន្ទៈហើយតើតើធ្វើការងារវត្តយូរយូរត្អូញណា អញខំតអញអាណាប្រើថាចឹងចុះហ្នឹងហើយព្រោះធัวជាអធិបតីវាមានឆន្ទៈមានវិរិយៈមានចិត្តៈមានវិមង្សា បើយល់បុណ្យហើយឧបសគ្គព្រោះពាក្យគេលែងជាបញ្ហាមែនទេលែងជាបញ្ហាអេខ្ញុំធ្វើល្អប៉ុណ្ណឹងហើយគេមើលមិនឃើញអូ សំដែងតួមែនសំដែងកុនមែនហ្នឹងហើយអញ្ចឹងបានមេគាពពុទ្ធតែព្រះអង្គឃើញ ថានឹងជាផ្លូវត្រូវហើយវាអត់សំខាន់ណាស់ណាថាព្រះអង្គមិនទេគេថាព្រះអង្គមនុស្សអត់ទទួលខុសត្រូវថាទៅមែនទេអឺថាព្រះអង្គរត់ចោលកូនចោលប្រពន្ធថាទៅប៉ុន្តែទិសដៅព្រះអង្គផ្ទាល់មានតែព្រះអង្គទេបាទដឹងមែនទេ ប៉ុន្តែបញ្ហាក្នុងសង្គមយើងដោយច្រើនយើងវិនិច្ឆ័យជំនួសចិត្តគេដែលកើតជារឿងរ៉ាវរាល់ថ្ងៃស្មានគ្នាទៅវិញទៅមកអីចេះអញ្ចោះមូលហេតុហ្នឹងហើយបានព្រះអង្គថាមកមើលអានេះវិញនេះមើលនេះមើលនេះច្បាស់ជាងប៉ុន្តែមានប្រដាប់មើលដែរណាតែមើលដល់អត់ប្រដាប់មើលងឹតឈឹងប្រដាប់មើលអីទល់តែយល់សភាវៈមួយមួយហ្នឹងហើយហើយតួខ្លាចបាបមិនយើងទៀត គឺអតបៈមែនទេហើយខ្ពើមបាបមិនមែនយើងទៀតហិរៈឃើញទេហ្នឹងហើយហែកយើងចេញអស់នៅតែធរធម្មាទាំងឡាយកើតពីបច្ច័យអញ្ចឹងកាន់តែយល់ទោះខណៈកុសលកើតចម្រើនកុសលបានឬក៏ថាកុសលនឹងកាន់តែចម្រើនព្រោះដឹងថាវាជាកុសលឬក៏កុសលនឹងចម្រើនព្រោះដឹងថាវាជាអកុសល សោឃើញទេបើខណៈនឹងដឹងថាវាជាកុសលស្អីគេកើតឡើងពុសទ្ធាបៃតៈអីវាកើតឡើងកើតឡើង ពេញចិត្តថានេះជាកុសលឃើញកុសលមួយចំនួនទៀតបើខណៈនឹងដឹងថាវាជាអកុសលកុសលកើតឡើងទៀតព្រោះហេរិអតបៈវាកើតពេលហ្នឹងវាចម្រើនដូច្នេះ គោលដៅនៃការសិក្សាឲ្យស្គាល់សភាវៈនឹងឯងគឺជាវិធីតែមួយគត់ដែលកុសលនឹងចម្រើនជាជាជា allergy មានន័យថាជាជានិច្ចដូចចរន្តទឹកហូរអញ្ចឹងជា stream ហ្មងជា stream income ហ្មងសតិរលឹកដឹងសភាវៈក្នុងជីវិតប្រចាំថ្ងៃវាទៅ ជា stream ទៅជាខ្សែឧបនិស្ស័យមួយកាន់តែខ្លាំងទៅខ្លាំងទៅហើយជីវិតនឹងកាន់តែស្បើយទៅស្បើយទៅធូរទៅធូរទៅសឹងថា នៅពេលដែលវាចម្រើន ទៅចម្រើនទៅ អកុសលប្របាក់រកឱកាសអឺប្របាក់រកឱកាសកើតហើយសួរថាយើងធ្វើអីអត់ទេឧបនិស្ស័យរបស់វាកុសលមកក្រឹកជួយដល់កុសលបន្តបន្តបន្តបន្តបន្តហើយនៅពេលដែលយល់សភាវៈហ្នឹងកាន់តែច្បាស់អត់មានសម្ពាធក្នុងការបំពេញកុសលទេកុសលនោះវាមកជា energy មកជាកម្លាំងចិត្តមិនបាច់ណាសរសើរទេហើយទៅកុសលរបៀបអត់ចេះបំពេញគ្រាន់តែថ្មមិនសូត្រធัวអីក៏ឈប់ឲ្យបាយឆាន់ដែរវាអត់មាន energy ពីក្នុងណាអា energy លើគេថា មានដែរតាថ្មមកដបងទៅជួបថ្មអត់សូត្រធัวឲ្យ បាត់មុខរហូតដល់បាត់មុខរហូតថារឿងអីទៅជួបលោកដោយអត់បានជួបលោក ពួកលោកអត់សូត្រអីឲ្យហ្នឹងអាថ្មចង់ឲ្យចង់ទៀតតែជាយុវត្ថុបំណង ត្រង់ថាអត់ចង់បន្លំបរិស័ទគឺមានបំណងឲ្យបរិស័ទនឹង upgrade ឡើងថ្នាក់ណានៅដដែលដដែល ងាយទេបរិស័ទយើងគ្រាន់តែលួងយកបាយឆាន់ស្រួលបំផុតមែនទេបើត្រឹមតែលួងយកបាយឆាន់ស្រួលបំផុតតែការងារដែលពពុទ្ធធ្វើមិនមែនអញ្ចឹងគឺការងារអនុគ្រោះជាការងារពន្យល់ជាការងារបើកគណិតបើកបញ្ញារបស់បរិស័ទហើយ ព្រោះហេតុដូច្នោះហើយបានជាព្រះអង្គសម្ដែងថាសัพពទាននិងធម្មទាននិងជានេតិធម្មទានឈ្នះអស់ទានទាំងពួងឃើញទេឈ្នះអស់ទានទាំងពួងភ្លឺបន្តិចកុសលចម្រើនបន្តិចភ្លឺបន្តិចកុសលចម្រើនបន្តិចវាអត់ធ្វើទេអត់បាក់ធ្វើទេចឹងបានម្សិលមិញបងទេវីម្នាក់គាត់ថាមិនដឹងថាចិត្តគាត់នឹងវាវាដាច់ជាងមុនឬក៏វាយ៉ាងម៉េចបើពីមុនបើមានញាត ស្លាប់ចឹងទៅដូចថា សំណួរដែលអត់ចម្លើយថាហេតុអីហេតុអីហើយអត់ព្រមទេហេតុអីហេតុអីប៉ិនសួរថាឥឡូវនៅស្ដាយថាស្ដាយក៏ប៉ុន្តែ បានដឹងថាវាជារឿងកាយអត់បានសោកដែរក៏ប៉ុន្តែវាមិនមែនរហូតដល់ទៅធ្វើឲ្យអត់កើតទេសួរថាអានឹងគាត់ធ្វើឬក៏ដោយសារការយល់ដឹងនឹងវាចម្រើនឡើងមកពីការយល់ដឹងនឹងចម្រើនឡើងបន្តិចម្ដង បន្តិចម្ដងបន្តិចម្ដង ហ្នឹងហើយអញ្ចឹងសួរថា តើគួរធ្វើបន់ដោយវិធីណា There is no any particular method អត់មានពិធីជាក់លាក់ណាមួយថា ត្រូវតែធ្វើយ៉ាងនេះត្រូវតែធ្វើយ៉ាងនោះទេ អំពើអ្វីក៏ដោយដូចបងទំព័រលើកឡើងអញ្ចឹង វាអត់លើសពីការប្រព្រឹត្តទៅ តាមកាយវាចាចិត្តទេ បើវាប្រព្រឹត្តទៅប្រយោជន៍ដល់អ្នកដតីផងដល់បុគ្គលអ្នកធ្វើនឹងផងហើយជាអំពើដែលមិនកាត់បងនៅប្រយោជន៍អំពើនោះហើយដែលគួរធ្វើចង់ដាក់ទៅលើ អីក៏បានអញ្ចឹងបាននៅក្នុងបញ្ញកិរិយាវត្ថុព្រះអង្គនិយាយដល់តែមាន10ទង្ភាលើកឡើងអញ្ចឹងហ្នឹងវាអត់លើសពីប៉ុណ្ណឹងឯងហើយចិត្តដែលប្រព្រឹត្តទៅតាមទ្វាទាំង6ហ្នឹងតែតែ6ហ្នឹងអត់មានលើសពីប៉ុណ្ណឹងឯងប៉ុន្តែ បើសិនបើមិនយល់សភាវៈនឹងទេ យើងត្រូវជ្រើសរើសហើយខណៈដែលធ្វើឲ្យយើងជ្រើសរើសតើអញគួរធ្វើបុណ្យអីគ្រាន់ប៉ុណ្ណឹងខាតកុសលបាត់ហើយអេរដូវនេះមិនតាន់ភ្ជុំផងចាំដល់រដូវភ្ជុំចាំឲ្យម៉ែហូបមិនតាន់ចូលឆ្នាំផង មានខ្នោមានអីហ្នឹងអឺមិនបាច់ទេចាំចូលឆ្នាំជូនម៉ែសរុបឃើញទេ តែយើងជាប់នឹងពិធីជាប់នឹងពេលវេលាជាប់នឹងអីអកុសលត្រូវកើតភ្លាមភ្លាមហ្នឹងទៅជាខកខានអស់លីងទៅហ្នឹងហើយអញ្ចឹងកុសលមិនរើសពេលវេលា មិនរើសកម្មវត្ថុមិនរើសសកម្មភាពឲ្យតែខណៈណាយល់ត្រូវខណៈនោះកុសលកើតហ្នឹងហើយហើយគ្មានបានអីដោយបងប្អូនលើកឡើងវិញហ្នឹង ដូចយើងងូតទឹកគ្មាននូតទឹកចង់បានអីទេបើថាប្រឡាក់លាងឲ្យវាអស់តែប្រឡាក់តែប៉ុណ្្នឹងហ្នឹងហើយព្រោះកុសលដោយអត្ថាលាងជំរះអកុសលឯស្មាចេះតែចិត្តតែលឺអ្នកនិយាយជ្រះខ្លាដបងដបងអូតែប៉ុណ្្នេះខ្ញុំឈប់ធ្វើបាបហើយវាអត់មានលើខ្ញុំអ្នកឈប់ធ្វើទេបើបច្ច័យដល់ព្រមធ្វើទៀតតែបច្ច័យវាដល់ធ្វើទៀតណាកន្លែងនៅមាន អញ្ចឹងហើយបានគេទិញអ្នកនយោបាយបានថាអញ្ចឹងចុះហ្នឹងហើយសួរថាពីមុនគាត់កុហកទេអត់ទេតែអាដុំធំធំវាអត់តាន់ដល់អារបស់ត្រូវបានវាអត់តាន់ដល់ដល់ដល់ថ្លៃចាយដល់ក្រុមហួរលុយទិញផ្ទះយូរហើយមិនបានផងផ្ទះមួយឡានទំនើបមួយ អីអីចឹងទៅហើយនៅតែស្ងៀមទៅម៉េចហ្នឹងហើយអញ្ចឹងហើយបានជាជួនកាលយើងចេះតែមើងងាយកិលេសនៅផ្ទះមកអស់ចិត្តឆ្លោះនៅផ្ទះមកអស់ចិត្តទៅឆ្លោះនៅវត្តទៀតអានឹងមើងងាយកិលេសហ្នឹងហើយមើងងាយកិលេសអញ្ចឹងហើយធ្វើវាអត់រឿងឆ្លោះគ្នានៅតាមវត្តអារាមសហគមន៍អីក៏ដោយអត់មានអីក្រៅពីការកពូនបាបទេបើបាបវាថយចុះអត់មានចំនួនតោះតែងទេ ចឹងបើកើតទៅជាចំនួនតោះតែងហើយច្បាស់ណាស់ថាបាបចម្រើនម្នាក់ម្នាក់ចង់ឈ្នះរៀងខ្លួន មិនចឹងនឹងអាចង់ឈ្នះមានកុសលអីវាមាននេះឃើញទេនឹងហើយទីរោ justice justice ទីរោយុទ្ធធម៌ហ្នឹងហើយហើយធាតពិតពេលកុសលចម្រើនឡើងណាសូម្បីតែត្រូវ គេថាគេឈ្នះយើងចាញ់ ប៉ិនបើមនុស្សអត់មាន feeling ថាចាញ់ផងហ្នឹងព្រះសម្មាសម្ពុទ្ធបរៀនថាម៉េចបរៀនថា អ្នកឈ្នះរមែងមានពីមិនចឹងអ្នកចាញ់រមែងកើតទុកមាគាព្រះអង្គមិនមែនអត់ចង់ឲ្យឈ្នះហើយឲ្យដេកចាញ់មែនទេគឺថាដើរតាមពពុទ្ធចឹងទៅបានចាញ់គេថាពពុទ្ធអត់ឲ្យចាញ់ទៀតពីព្រោះ feeling ថាចាញ់គឺ hurt ឈឺតែបើអត់មាន feeling ថាចាញ់ផងហ្នឹង វាមានចាញ់មកពីណាឧទាហរណ៍ដូចថ្មកាលតែទេសនាដបងខ្លាចមួយយ៉ាងគឺខ្លាចទីសួរដួលអាដបងចុះឯងលោកគ្រូទៅហើយខ្លាចគេសួរអត់ចេះខ្មាស់គេឃើញទេដល់យូរយូរប៉ះគេសួរអត់ចេះមែនខ្មាស់គេមែនហ្នឹងពួកអីវាខ្លាចខ្លាចគេសួរចំកន្លែង ដែលយើងអត់ចេះប៉ុន្តែពេលយើងរកកលឹះគិតឃើញមួយទៀត តើហូចគ្មានអាណាចេះអស់ទេនឹងសំណួរដែលងាយឆ្លើយបំផុតគឺអាសំណួរអត់ចេះហ្នឹងហើយពីរម៉ាត់យ៉ាងខ្លីគឺអត់ចេះអដល់យើងអត់មានអារម្មណ៍ថាខ្លាចខ្មាស់គេអីផងកាលនៅកន្លែងអត់ចេះថាអត់ចេះសួរថាមាន feeling ថាចាញ់ឬក៏បាត់អីហ៎តែបើយើងអត្ថាជាមួយឈ្មោះឈ្មោះថាអញចេះអញចេះអញចេះដល់គេសួរចំមកកន្លែងអត់ចេះអញចាញ់អញចាញ់ ឃើញទេដល់ពេលដែលយើងគិតថាវាអត់មានជាបញ្ហាផងចេះឆ្លើយថាចេះហើយអត់ចេះឆ្លើយថាអត់ចេះដូច្នេះក៏គ្មានឈ្នះក៏អត់មានចាញ់ដែរសំខាន់គឺអត់ការຕົកហ្នឹងហើយឃើញស្រួលទេកលឹះតែបន្តិចទេដូចនិយាយបកាយគ្នាមនុស្សខ្លះនិយាយទឹកសរសៃកឡើងខ្លាំងខ្លាំងសលុតយើងនិយាយអត់កើតយើងគ្រាន់អត់មកហ្នឹងអូចាញ់អត់ទេគ្រាន់អត់ចង់ឈ្នះដែរ មែនទេគាត់អត់ចង់ឈ្នះណាមានចាញ់ណាប៉ុណ្ណឹងចប់ហើយប៉ុណ្ណឹងចុះណាហ្នឹងហើយ see you again soon